រណាចាប់ដាំងបើអត់លឺលោកគ្រូគុណចាស់គុណចាស់ទុកឲ្យខ្ញុំកណាអាជីពធំខ្ញុំកណាសូមនមស្ការក្រៅថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍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 21សូមស្វាគមន៍ប្រិយមិត្តអ្នកញោមទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាពធប្រចាំថ្ងៃសុក្រដោយមានការនិមន្តចូលរួមពីគុណចាស់ញញសរណោគង់នៅក្នុងវត្តធម្មសាមគ្គីដោយសេចក្តីគ្រប់ជ្រះថ្លាហើយនឹងសូមផ្សាយគុំគុណចាស់ចន្ទជុតតោនិមន្តគង់នៅក្នុងវត្តស្រីស្មីរតនសាមគ្គីដោយសេចក្តីគ្រប់ជ្រះថ្លានឹងសូមស្វាគមន៍ញោមអបាសិកា យឹមសុខឿនដែលនៅទីក្រុងស៊ីដនីយើងផងដែរថ្ងៃនេះយើងនឹងបានជួបជុំសាជាថ្មី នៅកម្មវិធីសន្ទនាពធនេះយើងនឹងជួបនៅក្នុងប្រគុណចាស់ដែលជាធម្មកថាហើយជាអ្នកសម្ដែងនៅធម៌ទេសនាហើយអាមាភាពនឹងជើញញោមសុខឿនមេត្តារតនាគុណចាស់សម្ដែងធម៌ទេសនា ក្នុងប្រធានបទរបស់យើងគឺក្នុងមេតិកា ធម៌ប៉ុន្តែបន្តដង្ហើមនេះចាប់អរគុណចាស់ចន្ទជោតោជាអ្នកផ្ដើមឥឡូវសូមជូនវេទិកាទៅយោបាសិកាសុខឿនរដ្ឋធានីគុណចាស់សម្ដែងធម៌ទេសនាដូចតទៅខ្ញុំប្រកាសណានាងខ្ញុំសូមក្រាបនមស្ការថ្វាយបង្គំព្រះត្រៃរតនៈមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែលជារតនៈដ៏ឧត្តុង្គឧត្តមក្នុងលោករករតនៈដតីក្រៃលែងជាងគ្មាន ដោយសេចក្តីគោរព ជ្រះថ្លានិងខ្ញុំ ប្រកាសណាសូមក្រាបនមស្ការថ្វាយបង្គំព្រះគ្រូទាំង3ព្រះអង្គដែលគង់នៅមានធរមាននៅ ក្នុងទីនេះហើយសូមក្រាបថ្វាយបង្គំព្រះសង្ឃដែលស្ថិតដែលគង់នៅ ក្នុង ប្រទេសអូស្ត្រាលីនេះ ហើយនិងក្រៅប្រទេសទាំងទាំងទាំងអស់សូមដោយសេចក្តីគោរពជ្រះថ្លាដោយយ៉ាងក្រៃលែង ហើយនឹងខ្ញុំសូមក្រាបបង្គំ សូម ជម្រាបសួរគោរពដល់បងប្អូនប្រុសស្រីដែលបានចូលអញ្ជើញចូលមកមើលក្នុងការ live នេះ ផងដែរខ្ញុំនាងខ្ញុំសូមធ្វើការអនុញ្ញាត ដើម្បីនឹងអារាធនានៅព្រះធម៌ដូចតទៅទុនទាំងព្រះធម៌ថ្លៃ ជានិស័យបច្ច័យច្បាស់អីលើទ្រង់បានត្រង់ត្រេកអរណាស់ ពុំកាន់តើយសាន់ខ្លាំងក្រាំងដៃកម្មមិនយល់តាមត្រៃលក្ខឡាយអី ល់ខ្លាំងហើយដោយអំណាចព្រះមានបនបបាន ស្ដាប់ទេសនាបញ្ញាក្លា ខ្លាំងលើមុនសូមព្រៀងដ៏មានបុណ្យទ្រង់និមន្តត្រាំងទេសនាសូមអនុមោទនាសាធុសាធុ បន្តមកទៀតខ្ញុំកណ្ណាសូមអរគុណដល់ញោមឧបាសិកាសុខឿនដែលបានរដ្ឋនីគុណចាស់សម្ដែងផតទេសនាយ៉ាងពិរោះអញ្ចឹងសូមប្រគល់ទុនទី គុណចាស់ចន្ទយុតមេត្តាធ្វើសេចក្តីផ្ដើមនៅក្នុងប្រធានបទរបស់យើងគឺបញ្ញកិរិយាវត្ថុ10យ៉ាងប៉ុន្តែយើងទៅតែបានសម្ដែងមកចូលក្នុងវិទ្យការទី1គឺទាននមយៈបុណ្យសម្រាប់ព្រះការសបរចាក់ទានអញ្ចឹងសូមនិមន្តគុណចាស់សម្ដែងដោយតទៅ គណៈជាបឋមខ្ញុំព្រះករណាសូមលើកនមស្ការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយព្រះថ្លាដល់គង់ខ្ពស់សពសពការទាំងពួងសូមក្រាបថ្វាយបង្គំយ៉ាទាំងពីរព្រះអង្គយ៉ាសវណ្ណបញ្ញោពុទ្ធញ្ញាណតរោ ដោយសេចក្តីគោរពកោតក្រែងហើយនឹងសូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គដែលមាន ប្រកដីចូលមកស្ដាប់ពធតាមកាលាយនេះវេលាថ្ងៃថ្ងៃសុក្រនេះសូមជម្រាបពរញាតិញោមទាំងអស់គ្នាជាពិសេសញោមបាតិកាគឺក៏បានចូលមកនៅក្នុងតបសាគោបាន អរតលេបធរយ៉ាងវាអស់ចាស់ប៉ុន្តែសំឡេងដូចក្មេងខ្ញុំណាហើយចម្រើនពរញាតិញោមស្ដាប់តាមការបានគ្រប់គ្រប់គ្នាទាំងអស់មកនេះម៉ោង7 7នាទីយប់ហើយនៅទីក្រុងទីបិនជានៅទីក្រុងទិលីប្រទេសអូស្ត្រាលី កាត់នៅក្នុងថ្ងៃ11កើតខែកត្របតឆ្នាំឆ្លងត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃសុក្រទី17ខែកញ្ញា ឆ្នាំ2021តបន្តទៅ ខ្ញុំបកណាក្នុងភាពបានឱកាសសូមសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដើម្បីបាន អារាធនាប្រធោខាងដើមមកសំដែងក្នុងកម្មវិធីសន្ទនាប្រធោប្រចាំថ្ងៃសុក្រក្នុងប្រធានបទគឺបញ្ញកិរិយាវត្ថុ10យើងទៅតែបានសន្ទនានៅក្នុងបញ្ញកិរិយាវត្ថុទី1អត់ទាន់ចប់ទេ ដូចជាច្រើនសប្តាហ៍ហើយទៅសប្តាហ៍ទីទី10ហើយទី10ហើយនៅក្នុងទានអ្នកវិជ្ជាបត់បត់ដែលសម្រេចដោយការធ្វើទានអញ្ចឹងការបែងចែកអំពី ប្រភេទរបស់ទៀននោះក៏មានច្រើនមានទៀន ភេទទុកទៀនទៀនពួក2 2ហើយ2ទៀត2 2ទៀតទៅ2ច្រើនលើអញ្ចឹងទៅណាហើយបានតិកទៀនទៀនពួក3 3ហើយ3ទៀតអញ្ចឹងទៅហោហែអញ្ចឹងណាមាន3យ៉ាងក៏យ៉ាងសំដែង3យ៉ាងតិកទៀនទី1 ពានបញ្ញាហ្នឹងគឺអីណាទៀនមជ្ឈិមទៀនបណេតទៀនតែទៀន3យ៉ាងទៀតក៏ហើយណាទៀនមជ្ឈិមទៀនបណេតទៀនដែរហើយយើងបានសន្ទនាមកការតាកន្លងនេះ គឺសន្ទនាអំពីទាន3យ៉ាងដែរតេកៈទានដែរគឺទាសៈទានការឲ្យទានថ្នាក់ទៀបណាការឲ្យទៀនដែលមាននៅសភាពនៃវត្ថុរបស់ឲ្យទៅគឺมันស្មើនឹងរបស់ដែលខ្លួនបរិភោគប្រើប្រាស់ចឹងទៅ តែទី2នោះគឺសាហាយទានឲ្យទានឲ្យនៅវត្ថុហ្នឹងគឺលំបហបហេរបស់ដែលគួរប្រើប្រាស់បរិភោគហើយទី3សាមិទានឬក៏សាមីទានទាននៅប្រណិតហ្នឹងគឺឲ្យវត្ថុរបស់ដែល ប្រណិតក្រៃលែងជាងរបស់ដែលខ្លួនប្រើប្រាស់ខ្លួនបរិភោគទៅហ្នឹងគឺកាលពីថ្ងៃសុកមុនបានសន្ទនាដល់ តិកទាន3យ៉ាងហ្នឹងហ្នឹងសប្តាហ៍នេះចូលមកដល់តិកទាន3យ៉ាងទៀតណាតាមឃើញគុណចាស់សវណ្ណបញ្ញោបានបង្ហាញខាងដើមហ្នឹងគឺចូលដល់តិកទាន3យ៉ាងទៀតចឹងទេតើណាណាទី1គឺលោកាធិបតេយ្យទាន ឲ្យទៀងដោយប្រពបុគ្គលជាធំទី2អត្តាធិបតេយ្យទានគឺឲ្យទៀងដោយប្រពខ្លួនឯងជាធំទី3ធម្មាធិបតេយ្យទានឲ្យទៀងដោយប្រពធរជាធំចឹងតែណាហ្នឹងទៀន3យ៉ាងដែលត្រូវសន្តានានៅក្នុងរាត្រីនេះហើយខ្ញុំណាមិនតាន់ ហើយវិនិច្ឆ័យមិនតាន់សំដែងទៀនបាយយ៉ានេះទេគឺចង់សំដែងអំពីទៀនបាយយ៉ាដែលបានពន្យល់ឬក៏សន្ទនាពីសប្តាហ៍មុនព្រោះអីខ្ញុំមិនអាចបានចូលរួមដោយសារតែបាយណាចេកទេសបច្ចេកទេសប្រហែលសប្តាហ៍ពីរសប្តាហ៍កន្លងមកគឺ0អត់មានបាននិយាយអីសោះ យ៉ាងក្នុងទាសទានដែលបានដល់ការធ្វើទាននឹងឯងដោយការឲ្យនៅវត្ថុរបស់នឹងមាននៅតម្លៃมันស្មើនឹងរបស់ដែលខ្លួនប្រើប្រាស់มันស្មើនឹងខ្លួនបរិភោគណាយើង សង្កេតពិនិត្យទៅលើការធ្វើទៀនប្រភេទនេះគឺមានច្រើនមានច្រើនមែនតើណាយើងនិយាយថាមានច្រើនមិនថាបបជិតមិនថាក្រហោះទេណាមិនថាបបជិតថាក្រហោះទេបបជិតក៏ដូចគ្នាដែរបើមាននៅសពតជីវរល្អល្អសាច់ស្អាតស្អាតមកអីហ្នឹងមិនសូវដែលចែករំលែកដល់សព្វព្រះមច្ចារីទេ ត្រូវតែទុកប្រើខ្លួនឯងចឹងទៅហ្នឹងហើយថាជីវរណាដែលសាច់មិនសូវល្អចឹងទៅខ្លួនឯងមិនចង់ប្រើទេចែកកម្លេចដល់អ្នកដទៃអានោះវាចូលនៅក្នុងហេតុទានហ្នឹងណាចូលក្នុងហេតុទានហ្នឹងណាកុំថាញាតញោមអីហ្នឹងដើម្បីតែបាត់បចិត្តក៏អញ្ចឹងដែរដល់បាត់បចិត្តក៏ធ្វើទានបានដែរ ធ្វើទៀនជាមួយនឹងព្រះមចារីបុគ្គលទាំងឡាយឬក៏ធ្វើទៀនដោយចិត្តអនុគ្រោះចំពោះបរិស័ទណាមួយចឹងទៅណាការឲ្យបើយើងនិយាយពីការឲ្យរបស់បព្វជិតហ្នឹងមាននៅការបែងចែកទៅតាមទៅតាមបុគ្គលដែលគួរចែកនឹងមិនគួរចែកឬក៏គួរឲ្យមិនគួរឲ្យក្នុងព្រះវិន័យហ្នឹងណា ប៉ុន្តែបើយើងគិតពីការធ្វើទៀនវិញអាហ្នឹងវាខុសពីការឲ្យដល់បុគ្គលដែលជាញាតិឬក៏មិនមែនជាញាតិអីហ្នឹងវាខុសគ្នាដែរព្រោះយើងនិយាយពីការធ្វើទៀនដោយចិត្តអនុគ្រោះជាដើមការឲ្យដល់បុគ្គលដែលក្នុងចិត្តឬក៏មិនមែនជាញាតិអីវាខុសគ្នាដែរព្រោះយើងនិយាយពីការធ្វើទៀនដោយចិត្តអនុគ្រោះការឲ្យដល់បុគ្គលដែលក្នុងបាទដល់ឆ្លង ណាថាម៉េចលើបាត់ទៅហើយបាត់ទៅហើយឆ្លងចូលមកឆ្លងចូលអរគុណច្រើនអញ្ចឹងអឺសរុបមកវិញមកថាបាត់ចិត្តក៏ដូចជាប្រព័ន្ធអញ្ចឹងដែរមានន័យថាបើសិនជាលោកមាននៅសម្ពុតជាពលដែលមានសាច់មិនមិនស្អាតណាព្រោះសម្ពុតជាវិញយើងដឹងហើយ មានច្រើនប្រភេទណាស់ជាពិសេសគឺបច្ចុប្បន្ននេះសម្បូរមែនទែនបច្ចុប្បន្ននេះសម្បូរមែនទែនហើយគិតទៅតាមតម្លៃទៀតណាខ្ញុំក៏ឃើញណាគិតតាមតម្លៃមានជាវល់ខ្លះមកត្រៃត្រឹមតែ50ដុល្លារអាមេរិកអីទេជាវល់ខ្លះក៏មកត្រៃដល់60ដុល្លារជាវល់ខ្លះមកត្រៃដល់ទៅ80ដុល្លារជាវល់ខ្លះក៏មកត្រៃដល់ទៅ100ឯណោះអញ្ចឹងគិតតាមតម្លៃអញ្ចឹងដែរហើយវាតេតតទៅជាមួយនឹងសាច់ជាវល់នោះទៀត អញ្ចឹងបើបច្ចិតខ្លះលោកបានសម្ពុតជីវរសាច់មិនសូវស្អាតទេលោកអត់ប្រើទេលោកគិតថារបស់ហ្នឹងមិនពេញចិត្តក្នុងការប្រើទេប៉ុន្តែលោកយករបស់ហ្នឹងប្រគេនដល់វិខុសង្ឃដតីប្រគេនដល់វិខុសាមណេរដតីឲ្យលោកប្រើទៅនឹងជាទៀនរបស់លោកដែរតែចូលទៅក្នុងទាសទៀនហ្នឹងចូលទៅក្នុងទាសទៀនហ្នឹងនឹង ខ្លីៗចឹងមកហើយបើសិនជាលោកប្រើប្រាស់របស់សាច់ប៉ុណ្ណា ប្រើប្រាស់សម្ពត់ជាវរប្រភេទណាហើយពេលដែលលោកធ្វើទៀនលោកអោយសម្ពត់ជាវរប្រភេទនឹងដែរឥឡូវគឺចូលនៅក្នុងទៀនទី2សហយទៀនសហយទៀនគឺអោយនៅសម្ពត់ដែលមានតម្លៃហើយនៅមាននៅអឺ បែបនៃសម្ពាត់ហ្នឹងគឺប្រហាក់ប្រហែលជាមួយនឹងសម្ពាត់ដែលខ្លួនប្រើប្រាស់រាល់ថ្ងៃចឹងទៅប្រសិនបើនៅប្រើប្រាស់នៅសម្ពាត់ប្រភេទណាហើយលោកបាននៅសម្ពាត់ល្អល្អជាងសម្ពាត់ដែលលោកប្រើលោកយកសម្ពាត់ដែលមានសាច់ល្អជាងដែលលោកប្រើនឹងយកទៅធ្វើទៀន ឥឡូវក៏ជាសាមីសាមីទៀតសាមីទៀតរបស់លោកអញ្ចឹងតែណានឹងយើងនិយាយអំពីបបិយទៅធ្វើទីហ្នឹងហើយតេតើទៅជាមួយនឹងចង្ហាន់បិណ្ឌបាតសេនាសនៈហើយលើកលាមអតិថិជាអីក៏យើងអាចអធិប្បាយដូចជាអញ្ចឹងណា បើលោកបានចង្ហាន់បិណ្ឌបាតមករបស់ដែលយើងក្នុងក្នុងគោលលោកប្រើពាក្យថាចង្ហាន់ដែលមិនប្រណិតណាចង្ហាន់ធម្មតាអញ្ចឹងទៅហើយលោកបានដល់ហ្នឹងលោកអត់ឆាន់ទេគិតថារបស់ហ្នឹងវាអត់មានរសជាតិឆ្ងាញ់សម្រាប់លោកឆាន់ទេហើយលោកក៏ធ្វើទៀន ដល់សព្រះម្ចាស់រីបុគ្គលធ្វើទានជាមួយខុសសាមណេរដតីអញ្ចឹងទៅអាហ្នឹងក៏ចូលនៅក្នុងហេតុទាសទានទាសទានណាហើយបើថាលោកបានចង្ហាន់បិណ្ឌបាតលោកឆាន់ប៉ុណ្ណាលោកឆាន់ចង្ហាន់ប្រភេទណាមានរសជាតិបែបណាហើយលោកធ្វើទានដោយ របស់លោកដែរអាហ្នឹងគឺជាសហាយទានទានអញ្ចឹងទៅណាហើយបើសិនជាលោកបានចង្ហាន់បណ្ឌិតបណ្ឌិតជាងលោកឆាន់ លោកយកអាចង្ហាន់ល្អល្អបណ្ឌិតបណ្ឌិតហ្នឹងនៃតពុជជនហ្នឹងគេដល់សប្រមចារីទៅហ្នឹងហៅថាសាមញ្ញនៅរឿងបព្វជិតគឺដូចនេះអញ្ចឹងដែរពលលោកធ្វើទៀនបានដែរណាមិនថាពិខុមិនថាពិខុនៃថាសាមណេរសាមណេរីទេកម្ពុជានេះគឺលោកអាចធ្វើទៀនបានដូចគ្នាណាយើងនិយាយពីពិខុ ពីខោអង្គខ្លះមានមានមានវិធីថាមានការធ្វើទៀនហ្នឹងគឺពេលដែលលោកបានចង្ហាន់មកបើមានបដិគិអកៈហើយលោកមិនទាន់បានធ្វើទៀនលោកអត់ឆាន់ទេលោកអត់ឆាន់ទេនឹងគឺលោកប្រព្រឹត្តនៅសារណីយធម៌នៅការចែកលៀបគ្នានឹងគឺពេលខ្លះលោកចែកទៅល្អលោកប្រគិនទៅល្អក៏មានដែរ ណាហើយវាខុសន័យអីមើលដូចពលាងអត្តរាធេរីអីចឹងហ្នឹងណាតបិនបានបានមកអត់បានឆានទេទូវាខុសតម្លៃគាត់ចាស់បានចង្ហាន់ហើយនៅខុសលុចខ្លែតែមិនតាន់បានប្រគេនចង្ហាន់ទាំងអស់ទៅថ្ងៃទី2ប្រគេនដល់ពិខុអស់ទៀតថ្ងៃទី3ប្រគេនអស់ទៀតអស់កម្លាំងព្រះសម្មាសម្ពុទ្ធព្រះអង្គយាងទៅប្រើគ្រាន់តែឃើញព្រះអង្គយាងទៅ ថយក្រោយកិច្ចផ្លូវឲ្យព្រះអង្គនោះចិនសពុតដួលទាំងអស់កម្លាំងបានព្រះអង្គសម្ដែងវធោប្រុសពលាងកត្រាធេរីនឹងហោហើយអញ្ចឹងទៅដំណើរអាត្មាមិនលើកអីមកវិញឆាយទេគ្រាន់តែចង់បញ្ជាក់ថាបបជាតិក៏លោកធ្វើទៀនបបជាតិផងអ្នកបានឬមួយក៏បបជាតិក៏លោកអាចធ្វើទៀនជាមួយក្រហោះដែរដោយចិត្តអនុគ្រោះអីចឹងទៅថ្ងៃយើងឃើញហើយសម្បូរដាស់សម្បូរបបជាតិធ្វើទៀនជាមួយនឹងក្រហោះដែល ក្រលំបាកអីចឹងទៅជាពិសេសកូនចាស់ញោមសាណោកន្លងមកហ្នឹងឃើញដល់ណាប់ញាតញោមធ្វើបានច្រើនណាទាំងការចែកជាកម្ពុជាស្លៀកដណ្ដប់ទាំងការចែកជាស្បៀងសម្រាប់បរិភោគទាំងការធ្វើផ្ទះសំរុំលមមលមមជូនដល់ជនកំសត់ទូរគតអីចឹងណា ចាស់ជរាគ្មានទីពឹងអីហ្នឹងហើយឆ្នាំកែរោឃើញធ្វើបានច្រើន ជាបន្តបន្ទាប់ហ្នឹងគឺជាទឹកចិត្តប្រកបដោយមេត្តាករណាធម៌ធំណាស់ណាសំខាន់មែនទែនធ្វើដោយសេចក្តីរាប់អានជាមនុស្សជាតិដូចគ្នាធ្វើដោយសេចក្តីអាណិតពេលដែលឃើញពួកគាត់ មាននៅសេចក្តីទុកលំបាកណាអាហ្នឹងក៏ថាមាននៅសេចក្តីទុករបស់សត្វមកជាអារម្មណ៍អញ្ចឹងទៅណាពុទ្ធជានឹងហោហាអញ្ចឹងទៅឃើញរឿយរឿយរឿយរឿយទៅដូច្នេះសរុបសេចក្តីមកការធ្វើទៀនទាំង3ប្រភេទនោះគឺយើងនិយាយអំពីការធ្វើ មិនថាតែបបិជិតឬការកកពោះ មិនថាអ្នកមានមិនថាអ្នកក្រនោះទេគឺសុទ្ធសឹងតែធ្វើចូលទៅនៅក្នុងទៀនដើម្បីនោះណាមួយណាជាមិនផុតទេជាមិនផុតទេព្រោះក្នុងទៀន3យ៉ាងនេះគឺផ្ដោតទៅលើតយធម៌ជាធំ មិនដូចទៀន3យ៉ាងមុនមុនទេ3យ៉ាង3យ៉ាង3យ៉ាងមុនមុនអានឹងគឺផ្ដោតទៅលើចេតនាក្នុងការលះបង់យធមប៉ុន្តែទៀន3យ៉ាងនេះនិយាយអំពីចេតនាលះបង់ដែរតែផ្ដោតទៅលើតេយធម៌ចធំណាផ្ដោតទៅលើតេយធម៌ចធំព្រោះមនុស្សមួយចំនួនធ្វើទៀនគឺធ្វើតែរបស់ដែលខ្លួនមិនមិនមិនប្រើ ធ្វើតែរបស់ដែលខ្លួនមិនប្រើនៅនៅដែលជា ប្រភេទហៃណទៀនហ្នឹងអាសតោទៀសទៀនហ្នឹងជាទៀនដែលថ្នាក់ទៀបដែលឲ្យរបស់មិនល្អដោយខ្លួនប្រើទេណាមិនថាឲ្យស្អីទេទេមិនថាឲ្យសង្កត់មិនថាឲ្យអាហារមិនថាឲ្យអីទេដូចជាការឲ្យសង្កត់ដល់អ្នកសាទុរពតអីក៏ដោយតែ គឺឲ្យតែរបស់ដែលมันมันល្អហើយសំបីតែពុទ្ធបរិស័ទធ្វើទានជាមួយប្រសងក៏ដូចគ្នាដែរអ្នកខ្លះមិនហ៊ានទិញរបស់ល្អល្អប្រគំប្រសងទេទិញរបស់ដែលអន់អន់ប្រគំប្រសងអញ្ចឹងរបស់ណាដែលមានតម្លៃទាបទាបបើថាពុទ្ធទេវវិញមិនហ៊ានទិញរបស់ថ្លៃមិនហ៊ានទិញរបស់សាច់ គេថាសាច់ល្អទេទិញរបស់ណាដែលគាត់គ្រាប៉ុន្តែបើខ្លួនឯងមានទ្រព្យសម្បត្តិច្រើនប្រើប្រាស់របស់គឺប្រើប្រាស់របស់ល្អល្អតែពេលដែលទិញយកទៅធ្វើទៀនគឺទិញយករបស់ណាដែលមិនល្អអាហ្នឹងគឺចូលនៅក្នុង ទាសតិទៀនណាទាសតិទៀនឥឡូវយើងនិយាយពីរឿងការធ្វើជាមួយប្រសល់ហ្នឹងហើយហើយពេលខ្លះទៀតខ្លួនបរិភោគរបស់បណ្ណាប្រើប្រាស់របស់បណ្ណា ក៏យកទៅធ្វើទៀនរបស់ប៉ុណ្ណឹងដែរអាហ្នឹងក៏ចូលទៅក្នុងសហាយទានអញ្ចឹងទៅហើយពេលខ្លះទៀតខ្លួនមិនហ៊ានបរិភោគរបស់ល្អមិនហ៊ានបរិភោគរបស់បណ្ឌិតថ្លៃថ្លៃទេប៉ុន្តែពេលដែលធ្វើទៀនគឺធ្វើរបស់ល្អល្អបណ្ឌិតបណ្ឌិតថ្លៃថ្លៃអាហ្នឹងខ្ញុំសុខឿនណានៅស៊ីដនីហ្នឹងអាសាមនប្រសងវិឆាននៅក្នុងខាងថ្លៃថ្លៃអញ្ចឹងណាបើតែខ្លួនឯងឲ្យទៅហូបខ្លួនឯងមិនតើទេ ទេអត់ទៅទេបានបាយហូបនៅផ្ទះណាប៉ុន្តែនិមន្តប្រសងទៅទៅឆាន់ណាចង្ហាន់ប៉និតប៉និតអីចឹងទៅពីប៉និតប៉និតហ្នឹងពេលគុណចាស់សវណ្ណបញ្ញោទៀតណានិមន្តមើលខ្លួនឯងណាត្រូវការត្រូវការមួយណាណាលើឃើញនៅក្នុងចាស់បោសួរថាអង្គ អង្គម្ចាស់វាណាដែលមុខប្រាក់ដូចឥណ្ឌាណាជុំសើចញោមណាញោមស្រីសួរណាញោមចាស់ម្ចាស់ចន្ទជុតតចូលខមមិនមកហ្នឹងហើយញោមស្រីចូលមកស្ដាប់ខដែរហ្នឹងហើយលោកសួរសតុកដែរញោមហ្នឹងហើយលោកនៅអូស្ត្រាលីសួរសតុកដែរត ក្លឹបទៅឥណ្ឌាចឹងហើយមកទៅឥណ្ឌាឡោតាពូជពងឥណ្ឌាពូជពូជឥណ្ឌាពូជព្រះតាតែណាព្រះនៅឥណ្ឌាតាតែអឺបន្តទៀតណាអឺដូចញាតិញោមនៅស្រុកខ្មែរដូចគ្នាឃើញធ្វើទៀនពេលខ្លះខ្លួនឯងមិនដែលហ៊ានចូលហាងអីហូបបោះល្អល្អទេប៉ុន្តែ មិនប្រសងទៅចូលហាងគាត់ទៅរបស់ល្អល្អបណ្ឌិតបណ្ឌិតអីចឹងណាអាហ្នឹងក៏ចូលទៅក្នុង សាមគ្គីទៀតដែរអញ្ចឹងយើងស្ដាប់ទៅគឺអត់មានគឺថាពិបាកយល់ទេ ក្នុងអត្តន័យហ្នឹងណាតែនៅខ្ញុំណាស់អាត្មាលើអញ្ចឹងថាភាកច្រើនគឺច្រើនតែធ្វើទាសទានឬក៏សហយទានតែបណ្ណៃតទានហ្នឹងមិនសូវមានអ្នកបានធ្វើទេមិនសូវមានអ្នកធ្វើទេតែ ណាព្រោះអីព្រោះគិតថាមិនគិតថាទៅបែរខ្លួនឯងមិនហ៊ាន ប្រើផងទៅទិញទៅធ្វើបនស្អីណានៅអានេះអារបស់ដែលល្អជាង របស់ដែលខ្លួនប្រើណានឹងគិតថាសំបីតែខ្លួនឯងមិនហ៊ាន ប្រើផងមិនហ៊ានប្រើរបស់ល្អផងហើយទិញយកទៅធ្វើបន់ដើម្បីយ៉ាងនេះគឺគិតទៅអញ្ចឹងហើយខ្លួនឯងមិនហ៊ានហូបរបស់ល្អល្អប៉និតប៉និតផង ទៅទិញយកទៅធ្វើបន់ធ្វើម៉េចខ្លួនឯងមិនហូបផងហ្នឹងមិនហ៊ានទិញហូបផងហ្នឹងហ្នឹងគឺមានអញ្ចឹងដែរណាមានអញ្ចឹងដែររហូតដល់គ្រឿងទីដេកទីអង្គុយឬក៏ថ្នាំកែរោគអីចឹងទៅគឺមនុស្សភាគច្រើនមិនហ៊ានធ្វើទៀនដោយ របស់បណិតបណិតជាងខ្លួនប្រើប្រាស់ទេណា តលទៅថាសធានៅឯខ្លាំងខ្លាំងណាស់ទៅណាបានបានអាចធ្វើបានដូចជាអូកិសថៃអីហ្នឹងអូកិសថៃគាត់ធ្វើអស់ចាស់ណាអូកិសថៃបោះផលិតផលិតល្អល្អណាតែប្រគៀនព្រះសម្មាសម្ពុទ្ធទាំងអស់បោះមិនថាតែចង្ហាន់មិនថាតែសម្ពុទ្ធមិនថាតែទីដេកទីអង្គុយគឺថារបស់ផលិតផលិតរបស់គាត់ដែលមានទាំងអម្បាលម៉ានគាត់ស្ដាប់ពធរបស់ព្រះអង្គហើយគាត់ជ្រះថ្លា គាត់ជ្រះថ្លាហើយក៏គាត់បូជានៅក្នុងព្រះសោតហ្នឹងដែលលោកសំដែងនៅក្នុងអគ្គសោតហ្នឹងគឺសំដែង ពីរោះបែរដល់លេខ44ហ្នឹងនិយាយពីអគ្គទេហបតីដែលគាត់ធ្វើទានរបស់បរិទ្ធបណ្ឌិតហ្នឹងណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសំដែងមនីបតិយីលេបតិមនីប៉ាំងអ្នកឲ្យរបស់ជាទីកប់ចិត្តរមែងបានរបស់ដែលជាទីកប់ចិត្តណា វិរសតិតាវិរលាភីចហោតេអ្នកឲ្យរបស់ល្អរមែងបានរបស់ល្អហ្នឹងណាិទ្ធន្តតោសិទ្ធមុខបេតខាណាដែលឲ្យទីឋានដល់ប្រសើរក៏រមែងបានរបស់ដល់ប្រសើរអញ្ចឹងទៅលក្ខណៈអញ្ចឹងទៅអញ្ចឹងការធ្វើទៀនដែលប្រឹកទៅបានជាសាមីទៀនហ្នឹងគឺมันងាយធ្វើបានដែរងាយធ្វើបានដែរតែហើយកុំថាឡើយអ្នកអត់ អ្នកអត់ទ្រើបឬក៏អ្នកក្រទ្រើបសំបីអ្នកមានទ្រើបក៏ដោយណាតែកុំថាកុំថាតែរះសាមីសំបីខ្សាត់ក៏ដោយបើថាបរិជាយ៉ាង បាយាសេជាញាក់អីចប់ហើយមិនចាស់ធ្លាប់ដែរយទៅខ្ញុំក៏ឃើញធ្លាប់ចាំទេអត់បានស្ដាប់ហ្នឹងគុណអូអញ្ចឹងអត់ដឹងរឿងហ្នឹងបីដកលេខ14ហ្នឹងបើសូនចង់14គុណ បាទលើ17កណាតាមយុត្តអាទីកនិកាយមហាវគ្គភាគ17ខាងចុងគេបសូន17គុណបាយាសេរីជាញាក់សូនហ្នឹងព្រះជាណាមានទ្រព្យសម្បត្តិច្រើនណាប៉ុន្តែធ្វើទៀនវិញ គឺថាអត់ធ្វើខ្លួនឯងទៀតហើយអុត្តរៈមានអត់ធ្វើឲ្យទៀតហើយសម្ពត់ឲ្យទៀន គឺឲ្យអាសពតណាដែលសាច់ក្រត់គ្រៀនហើយអាសពតណាដែលមិនល្អសំបីតែខ្លួនឯងមិនមិនទាំងយកជើងប៉ះផងកុំថាឲ្យប្រើហ្នឹងឯងតែឲ្យអត្រមេណប់នោះយករបស់ទាំងអស់ហ្នឹងឯងយកទៅធ្វើទៀនយកធ្វើទៀនជំនួសគាត់ហ្នឹងហើយអាហារបរិភោគវិញគឺឲ្យរបស់អន់អន់បាយចូលអង្គទៅជ្រក់ចឹងទៅបើថាបាយធម្មតាក៏អាបាយដែលគាត់មិនប៉ះទៀតហ្នឹងកុំថាឡើយក៏ហូបកុំថាឡើយក៏សោយ ជារួមទៅគឺគាត់អោយតែរបស់ណាដែលអន់អន់របស់ណាដែលគាត់មិនត្រូវការប្រើប្រាស់មិនត្រូវការទុកធ្វើឲ្យអុត្រមាននប់ហ្នឹងពលទានឲ្យប្រាថ្នាហ្នឹងគាត់ជាតិណាណាកុំអោយជួបបាយាសេរីជំនៈទៅទៀតឲ្យជួបទៅជាតិនេះបានហើយតែបានបាទយកពេលជាញាក់ហ្នឹងហៅមកសួរហ្នឹងដឹងថាហេតុអីបានជាធ្វើទានឲ្យប្រាថ្នាមិនអោយជួបយើងទៀតបានជា ពេលហ្នឹងឯងដែលអត្រមណពបរិយាយប្រាប់ហ្នឹងលើមិនចង់ជួបហ្នឹងមកពីអីមកព្រះជាឯងហ្នឹងកំណាញ់ពេកធ្វើទៀនមិនគោរពទៀនធ្វើទៀនជាទៀនរបស់អសប្បរោះដែលអត់ដល់ខ្លួនឯងទេហើយអត់តែរបស់ណាដែលអន់អន់មកថាសម្ពាត់វិញសំបីតែមកបបិទ្ធហ្នឹងមិនទៅយកជើងប៉ះផងគប់ថាដល់យកមកប្រើលាក់ដល់លាក់ជាដើមទៅ បានភ្ញាក់ខ្លួនឡើងអញ្ចឹងបានរឿងដែលយើងនិយាយអំពីទាសទានដែលខ្លះស្ដាប់ទៅថាអញ្ចឹងបើគាត់មានទ្រព្យតិចគាត់មានទ្រព្យសម្បត្តិតិចតួចអ្នកខ្លះធ្វើការស៊ីឈ្នួលគេ ផង បានតិចតួចមកក៏បិចទៅធ្វើទានហ្នឹងឲ្យគាត់ធ្វើទានផលិតយ៉ាងម៉េចបានអាហ្នឹងវាអត់តាកតងជាមួយអ្នកមានអ្នកក្រទេអ្នកក្រក៏ដោយអ្នកក្រស៊ីឈ្នួលគេក៏ដោយដែរបានទ្រព្យសម្បត្តិមកបើគាត់ ធ្វើរបស់ណាដែលអន់យើងគាត់ប្រើក៏ទៅជាទាសទានដូចគ្នាហើយបើគាត់ធ្វើទានឲ្យរបស់ល្មមឬក៏ប្រហាប្រហែលគាត់ប្រើអាហ្នឹងគាត់ទៅជាសាហាយទានហើយបើសិនជាគាត់ក្រដោយសារតែខ្វះបនហើយឥឡូវបានទ្រព្យសម្បត្តិតិចតួចមកសុខចិត្តរករបស់ល្អល្អដើម្បីធ្វើបនទៅល្អជាងខ្លួនប្រើប្រាស់អាហ្នឹងទៅជាបណិតទានអសាម័យទានចឹងទៅ អាហ្នឹងទៅគ្នាអញ្ចឹងតែអត់មាននិយាយពីថាអ្នកមានអក្រអីទេសំខាន់គឺនៅលើចិត្តជ្រះថ្លាហើយនឹងការគោរពក្នុងការធ្វើទាននិងបែងចែកទ្រព្យសម្បត្តិបែងចែកតិយធនហ្នឹងថាតើរបស់ហ្នឹងវាប៉ុណ្ណាវាទៅជាទានប្រភេទណាហ្នឹងចឹងណាហ្នឹងខ្ញុំណាលើកពីទាន3យ៉ាងដែលគុណចាស់គ្រប់ព្រះអង្គបានអធិប្បាយការពីសព្ទាមុនហ្នឹងហើយរាត្រីនេះយើងចូលមកដល់ ទៀន3យ៉ាងទៀតដែលមានទី1គឺលោកាធិបតេយ្យទៀនឲ្យទៀនដោយប្រពលោកជាធំទី2អត្តាធិបតេយ្យទៀនឲ្យទៀនដោយប្រពខ្លួនឯងជាធំទី3ធម្មធិបតេយ្យទៀនឲ្យទៀនដោយប្រពធោជាធំយើងពាក្យថាលោកក្នុងទីនេះហ្នឹងគឺមិនមែនលោកអ្នកបួសទេ ខ្ញុំសុខឿនចាកណាលោកក្នុងទីនេះមិនមែនលោកដែលពាក្យស្បង់ជប៉ុនហ្នឹងទេ ណាពាក្យថាលោកកៈក្នុងទីនេះហ្នឹងលោកកៈលោកកៈនោះប្រែថាវិនិច្ឆ័យអញ្ចឹងពាក្យថាលោកក្នុងទីនេះគឺបានដល់អ្នកដតីក្រៅពីខ្លួនយើងទាំងអស់អ្នកដតីណាក៏ដោយក្រៅពីខ្លួនយើងហៅថាលោកក្នុងទីនេះព្រោះណាខ្ញុំឃើញដូចជាសត្វលោកអញ្ចឹងណាគុណ មនុស្សទូទៅហ្នឹងមិនថាបើគេថាក្រៅពីខ្លួនយើងអាហ្នឹងគឺចូលដល់ក្នុងពាក្យកាក់នៅក្នុងពាក្យនេះហើយយ៉ាងណាណែគឺថាយើងធ្វើទៀនដោយការប្រົບឃើញដែរបើសិនជាយើងមិនធ្វើមិនកើតទេពួកអីពួកម្ដាយយើងគាត់តែអ្នកធ្វើទៀនឃើញទេបើសិនជាយើងមិនធ្វើតាមពួកម្ដាយយើងទេពួកម្ដាយយើងមិនសប្បាយចិត្តទេពួកម្ដាយយើង ហៅយើងទៅស្ដីទៅថាអោយអញ្ចឹងទៅឥឡូវសិតទៅចូលនៅក្នុង លោកកាធិបតីទានហើយហើយទានទោះតែខ្លាចពួកម្ដាយស្ដីអោយអញ្ចឹងទៅពលទានហើយពេលខ្លះធ្វើទៀនព្រោះខ្លាចគេដតីណាណាអញ្ចឹងទៅខ្លាចគេដតីផ្សេងផ្សេង មានញាតមិត្តឬក៏មានអ្នកណាអ្នកណីអីក៏ដោយដែរខ្លាចគេរិះគន់ខ្លាចប្រទេសដៀលអាហ្នឹងដែលហៅថាលោកាធិបតីទៀនណា ដោយដោយឧទយៈព្រាមចឹងណាបងឧទយៈព្រាមគាត់ចាស់ញាតិញោមធ្លាប់សិក្សាហើយនៅក្នុងពីសង្កតនិកាយបីដកលេខ30គាត់ចាស់ធ្លាប់ស្ដាប់ធ្លាប់សិក្សាធ្លាប់បណ្ដែតឧទយៈសូនហ្នឹងបីដកលេខ30ហ្នឹងទំព័រ118ប្រសូតហ្នឹងឧទយៈសូនហ្នឹងដែលឧទយៈព្រាមហ្នឹងគាត់មិនដែលធ្វើទៀនទេ ចឹងដែលធ្វើបន់ជាមួយព្រះភិក្ខុសង្ឃដែលធ្វើបន់ជាមួយព្រះសម្មាសម្ពុទ្ធទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញបដិស័យព្រះអង្គយាងទៅទៅកាន់ទេឧបយៈព្រាមនឹងហើយថ្ងៃទី1ព្រះអង្គយាងទៅឧបយៈព្រាមឃើញឃើញព្រះពុទ្ធព្រះអង្គយាងទៅបិណ្ឌបាតនៅមុខផ្ទះអញ្ចឹងក៏គិតថាបើសិនជាយើងមិនមិនដាក់បាត ព្រះសមណគោដមនឹងទេខ្លាចអ្នកដតីគេទេសដៀលខ្លាចអ្នកនៅចិត្តខាងដែលគេឃើញនឹងគេទេសដៀលថាយីឧបយៈព្រាមព្រមតែបាយមួយចានក៏មាន ដាក់បាតដែរហើយក៏កំណាញ់កំណាញ់យ៉ាងហ្នឹងអញ្ចឹងខ្លាចគេទេសដៀលក៏យកចង្ហាន់ហ្នឹងទៅដាក់បានអត់មានជ្រះថ្លាទេដាក់ធ្វើដែរប៉ុន្តែអត់ជ្រះថ្លាបើយើងនិយាយថាបើយើងរឿងបន់តិចណាស់មិនថាអត់ទេប៉ុន្តែបាតតិចណាស់ហើយទី2ទៀតដែរ ប្រពន្ធព្រះអង្គយើងទៅទៀតឧទយព្រាមគឺទៀតដែរគឺថាបើមិនដាក់បាទេខ្លាចអ្នកស្រុកកតេះរៀលដាក់ទៀតទៅថ្ងៃទី3ប្រពន្ធយើងទៅទៀតយើងទៅជប់3ព្រឹកតគ្នាបាទព្រឹកទី3ហ្នឹងឧទយព្រាមគាត់ដាក់បាតរួចគាត់គាត់ត្រឹមអត់បានគាត់ត្រឹមអត់បានគាត់ព្រឹកទី1គាត់ត្រឹមបានព្រឹកទី2គាត់ត្រឹមបានព្រឹកទី3គាត់ត្រឹមអត់បាន ក៏គាត់បាននិយាយថាព្រះសមណគោដំប្រហែលជាជាប់ជាពាក្យជាមួយនឹងរសអាហាររបស់ខ្ញុំកណាទៀតដឹងថាជាមករព្រឹកហ្នឹងឃើញទេខ្ញុំណាហើយយកសុខឿនបើសិនជាលោកទៅបិណ្ឌបាតរព្រឹកអញ្ចឹងមិនដែរខ្ញុំមានអីគិតមុនមានគិតខ្ញុំសិតវីដេអូនេះជឿជំពាក់ជាមួយនឹងចង្ហាន់បិណ្ឌបាតរបស់អញទៅដឹងបានមករព្រឹកហ្នឹងណា ពេលដែលឧទយព្រាមនិយាយអញ្ចឹងនិយាយថាអឺព្រះសម្ណៈគោដំបែរជាជឿជំពាក់នៅរសអាហាររបស់ខ្ញុំកណ្ដាលហើយបានមករកព្រឹកហ្នឹងបានប្រពន្ធព្រះអង្គត្រាស់ថាតថាគាត់មកហ្នឹងប្រតិចង់ស្ដាប់ពាក្យហ្នឹងប្រតិចង់ចង់ស្ដាប់ពាក្យរបស់ព្រាមឯងនិយាយហ្នឹងណាឥឡូវព្រាមឯងនិយាយហើយតថាគាត់នឹងសំដែងធေါ်ណាឃើញទេព្រះអង្គសំដែងធေါ်ឲ្យស្ដាប់ទៅ និយាយពីរឿងរឿយរឿយប្រហែលយ៉ាងខ្ញុំរឿយរឿយច្រើនយ៉ាងណោណាអ្នកស្រែជួស្រែរឿយរឿយភ្លៀងធ្លាក់រឿយរឿយយកព្រោះយកពូជទៅព្រោះរឿយរឿយបានផលដាក់ជំរុកក៏រឿយរឿយឃើញទេហ្នឹងហើយអ្នកធ្វើទៀនធ្វើទៀនរឿយរឿយទៅកើតឋានសួគ៌ក៏រឿយរឿយឡាក់ចឹងទៅហ្នឹងចំណាយប៉ុណ្ណឹងមកបន្តិចទេតែចាំបញ្ជាក់ថាឧទយៈព្រាមហ្នឹងក៏ធ្វើទៀនប្រភេទហ្នឹងប្រភេទលោកាធិបតេយ្យហ្នឹង លោកកាធិបតេយ្យទានហ្នឹងធ្វើប្រុសតែខ្លាចគេរិះគន់ខ្លាចគេតេះឌីលអញ្ចឹងទៅណាដឹងនិយាយមកប៉ុណ្ណឹងសិនចាស់ព្រោះអីវិញទៀតហើយណាឡាស់មកហើយទុកឱកាសសន្ទនាធរណាសូមចាប់ប៉ុណ្ណឹងណាសូមស្លេះប៉ុណ្ណឹងណាសូមសូមស្លេះណាអនុមោទនីហ្នឹងហើយអរគុណណាស់ទៀតឡើងដល់ប្រហែលណា38នាទីហ្នឹងខ្ញុំសុខឿនអស់ប្រហែលនាទី5នាទី អូខេឥឡូវគុណគុណចាស់ញនសារណោមតាសំដែងបន្តដល់អាធិបតី៣យ៉ាងសុនិមន្តសូមអរគុណសូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យសេចក្តីគ្រប់ដែលសេចក្តីឡាសូមនមស្ការចំពោះក្រុមចាស់សវណ្ណបញ្ញោក្រុមចាស់ចន្ទយោតោដោយសេចក្តី គ្រប់កាលក្រែងនឹងនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគ្រប់កាលក្រែងនឹងបីលើចម្រើនពរដល់បាសកាយឹមសខឿនក្នុងថ្ងៃនេះគឺម្នាក់ឯងបាសការបស់សវណ្ណរបស់ទូហើយនឹងយាយញោមពុទ្ធបរិស័ទទូទៅមានប្រក្តីចូលស្ដាប់នៅពុទ្ធពជាប្រចាំរាល់ថ្ងៃសុខរៀបចំកម្មវិធី នៃការសម្ដែងដោយព្រះសវណ្ណបញ្ញោព្រោះសវឿនហើយក្នុងថ្ងៃនេះយើងបានស្ដាប់នៅទានមិយៈជាបន្តតកតងទៅក្នុងតិកៈទានពួក3គណៈកម្មការបានលើកឡើងនៅក្នុងចំណុចទី1 តាកទួងនៅក្នុងលោកតេយទានក្នុងការតេយទានហ្នឹងបើយើងចារណាមើលក្នុងចំណុចនេះគឺតាកទួងនឹងអារម្មណ៍របស់បុគ្គលហ្នឹងដែលនាំឲ្យធ្វើទានអញ្ចឹងវិញ្ញាណលោកហ្នឹងជាធំលោកហ្នឹងជាអារម្មណ៍ ដែលឲ្យគាត់ទៅជាបុគ្គលណាអរិយចាទានបានហ្នឹងដោយមកអ្នកដតីយើងខ្លាចអ្នកដតីយើងក្នុងចំណុចហ្នឹងយើងសិក្សាទៅយើងប្រកដីក្នុងជីវិតរបស់យើងតាមសង្កេតពិនិត្យទៅប្រហែលជាសម្បូរនៃប្រភេទដែល ចូលទៅក្នុងលោកាធិបតេយ្យទានហ្នឹងណាព្រោះក្នុងប្រកដីក្នុងការឲ្យទានរបស់គួរក្នុងលោកនេះគឺយ៉ាងតាមយើងសង្កេតពិនិត្យមើលទៅយើងមិនចេញមកពីការជ្រះថ្លាការយល់ដឹងអីទេពេលខ្លះទៅយើង មកបនឬក៏យើងមកបំពេញទានចូលទានដោយសារតែគេហៅហើយអីចឹងហ្នឹងគឺតែលោកគេអន់ចិត្តបើមិនចូលអាហ្នឹងវាចូលនៅក្នុងលោកាធិបតេយ្យហ្នឹងពីព្រោះមានម្ចាស់ហៅហ្នឹងតែប្ររពកម្មវិធីហ្នឹងអញ្ជើញហើយអញ្ចឹងក៏បើមិនមកចូលរួមមកមិន បូជាឬក៏លះបង់ទៅទេខ្លែងគេអន់ចិត្តអាការគិតដោយសភាពយ៉ាងហ្នឹងក៏ចូល នៅក្នុងលោកាធិបតីហ្នឹងដែរហ្នឹងគេប្រក្តីក្នុងជីវិតរបស់យើងហ្នឹងយើងសិក្សាសង្កេតពិនិត្យទៅមើលទៅថាការបរិច្ចាគទានរបស់យើងហ្នឹងវាមាន ជាប្រកបចឹងអញ្ចឹងបានព្រះអង្គទ្រង់បានប្រកាសសម្ដែងមកហ្នឹងតកតងទៅក្នុង រឿងការបរិច្ចាគហ្នឹងពីពិសេសគឺអារម្មណ៍ហ្នឹងហ្មងបើយើងមើលក្នុងចំណុចហ្នឹងពីមុនពួកទី1ដែលយើងលើកឡើងវាទាក់ទងនឹងចេតនារបស់អ្នកឲ្យហើយពេលទី2វាទាក់ទងនឹងវត្ថុចិត្តហ្នឹងវាបង្អោនទៅរកវត្ថុក្នុងការលះបង់ហើយដល់ពេលចំណុចទី3នេះវាតាកតងតែក្នុងអារម្មណ៍ដែលគិតទៅហ្នឹងហើយបានលះបង់ទ្រព្យសម្បត្តិ បង្អោនទៅកាន់លោកនឹងហើយបានបោះរិកាទៀនទៅលះបង់ទ្រព្យសម្បត្តិធ្វើទៅជាទៀនអញ្ចឹងអញ្ចឹងគេវាតកតងដោយចំណែកផ្សេងគ្នាតកតងនឹងអារម្មណ៍អញ្ចឹងអញ្ចឹងយើងសិក្សាសង្កេតពិនិត្យអញ្ចឹងទៅ បានយើងបានរៀបបានយល់ដឹងហើយ គួរថាក្នុងចំណែកនៃទៀនហ្នឹងវាមានសភាពខ្សោយបើយើងនិយាយពីកម្លាំងនៃការបរិច្ចាគក្នុងការលះបង់ហ្នឹងគឺមានកម្រិតខ្សោយពេលខ្លះទៅក៏មានកម្រិតខ្សោយដោយដោយថាវាមានអ្នកដតីនិយាយទៅនឹងអារម្មណ៍ចឹងបាន ដូចជាថាដូចជារដូវកាល ជុំបិណ្ឌអីចឹងឥឡូវយើងជាតិចូលមកដល់កាន់បិណ្ឌអីចឹងនឹងសំបីថាយើងនឹកឃើញទៅដល់ញាតអីចឹងក៏ដែរឃើញវាអារម្មណ៍របស់យើងដែលបង្អោនទៅហ្នឹងគឺមានបុគ្គលដែលបានធ្វើកាលកិរិយាទៅជាញាតអីចឹងទៅក៏វាតកតងទៅក្នុងលោកកានឹងដែរពីព្រោះ ចេតនាដែលដែលយើងលះបង់វាមានអ្នកនឹងអ្នកនឹងមកជាអារម្មណ៍ណាអ្នកនឹងមកជាអារម្មណ៍ទៅយើងក៏បរិច្ចាគលះបង់ហើយមួយយ៉ាងដូចថាជាពិសេសគឺយើងយើងនិយាយសាមញ្ញថាពេលដែលមេត្តាបិតាឬក៏ក្រុមញាតិណាស្លាប់អីចឹងទៅខ្លួនឯងហ្នឹងក៏វាមិនសូវមានសទ្ធាផងមួយយ៉ាងថាបើឯងមិនធ្វើទេវាមិនកើត ជាញាតិអីហើយអញ្ចឹង គឺវាក្រែងអ្នកដតីជុំវិញហ្នឹងគេថាគេមិនរីករាយមិនស្រស់ស្រាយជាដើមហ្នឹងគឺសត្វតែចូលនៅក្នុងលោកាធិបតីយៈទៀតហ្នឹងគឺជាចំណែកមួយដែលយើងសិក្សាសង្កេតពិនិត្យថាតើពរដែលព្រះអង្គសម្ដែងជាពិសេសទៀតហ្នឹងគឺវាមានប្រកបនៅក្នុងលោកហ្នឹងបានព្រះអង្គក្នុងប្រកាសសម្ដែងមក ជាការពិតចឹងអានឹងចំពោះលោកកាធិបតីយៈអានឹងក៏ចូលរួមត្រួសត្រាសថាទៅហើយទី2នោះគឺអត្តាធិបតីយៈទាននឹងខ្លួនឯងជាធំណាយកខ្លួនឯងខ្លួនឯងមួយយ៉ាងគិតដល់ខ្លួនឯងចាស់ហើយមិនដឹងធ្វើអី លុយកាក់ក៏មានទ្រព្យសម្បត្តិក៏មានអីចឹងចឹងបរិច្ចាគទៅក្រំបានជាទីពឹងខ្លះដែរអាហ្នឹងគិតមើលក្នុងចំណែកនៃការបរិច្ចាគហ្នឹងខ្លួនឯងចឹងវ័យឬក៏ចាស់ហើយចំណាស់នឹងហើយឬក៏ថាគិតយ៉ាងណាក៏ដោយប៉ុន្តែបង្អោនមកចំពោះខ្លួនចំពោះខ្លួននឹងឯងជាធំ ចំពោះខ្លួនទៀតផងហើយមួយយ៉ាងអាចគិតដល់ប៉ុណ្ណេះថាក្រែងខ្លួនឯងហ្នឹងទៅកើតជាតិណាណាទៅវាអត់មានទ្រព្យសម្បត្តិដូចគេទៀតក្រកុំឲ្យវាលំបាកអីមកគិតចំពោះខ្លួនឯងហ្នឹងគិតចំពោះខ្លួនឯងជាធំអញ្ចឹងបងអោនមកភ័យយ៉ាងគេធ្លាប់ស្ដាប់ពធតែព្រះអង្គសម្ដែងមកបុគ្គល ដែលបានធ្វើទៀនគាត់នឹងទៅកើតអាណាសម្បូរទ្រព្យសម្បត្តិអញ្ចឹងអាត្មាអញដើម្បីបានទ្រព្យសម្បត្តិអញ្ចឹងគេបរិច្ចាគទៀនទេហ្នឹងវាក្នុងចិត្តរបស់ខ្លួនឯងនេះគឺប្រົບប្រົບមកចំពោះខ្លួនឯងនឹងជាធំគេវាមានអារម្មណ៍បង្អោនមកចំពោះខ្លួនហ្នឹងចំពោះខ្លួនហ្នឹងគឺតកតងនឹងក្នុងអត្តភាពក្នុងជីវិតរបស់យើងហ្នឹង ការរស់នៅហ្នឹងគឺដើម្បីរក្សាឬក៏ថាដើម្បីប្រយោជន៍យ៉ាងណាគឺចំពោះតែខ្លួនហ្នឹងវាចំណែកក្នុងទាន អត្តាធិបតីវាមាន ខ្លួនឯងជាអារម្មណ៍ជាអធិបតីព្រោះអាហ្នឹងអធិបតី ជាធំហ្នឹងឯងហើយយើងម្យ៉ាងយើងថាជាអារម្មណ៍ក៏បាន មានខ្លួនឯងហ្នឹងជាអារម្មណ៍ក្នុងការបរិច្ចាគក្នុងការលះបង់វាអាទី1វាខ្លាំងអ្នកដតីដល់ពេលអាទី2នេះ វាខ្លាចខ្លួនឯងហ្នឹងឯងខ្លាចណាដូចតែមួយយ៉ាងដូចយើងចូលបនគេអញ្ចឹងក៏ដែរណាខ្លួនឯងប៉ុណ្្នឹងដែរចូលតិចកើតទេនោះអាចចឹងដែរមានមុខមានមាត់គេនឹងដែរក្នុងការរស់នៅអីចឹងចឹងបរិច្ចាគឲ្យរៀងច្រើនទៀតចឹងអាហ្នឹងក៏វាចូលនៅក្នុងអត្តាពីព្រោះក្នុងចេតនាវាអត់គិតថារឿងអ្នកដតីសบายមិនសบายគិតថាវាជាតកតមកចំពោះណាខ្លួនឯងហ្នឹងណា ពាក្យទៅមកចំពោះខ្លួនឯងហ្នឹងយើងនិយាយពីសាមញ្ញក្នុងប្រកដីនៃជីវិតរបស់យើងហ្នឹងឲ្យនៅក្នុងអត្តន័យនៃធម៌ដែលបានលើកឡើងទៀតទៅនៅក្នុងទៀនវាគោរពចំពោះខ្លួនអញ្ចឹងមកជាអារម្មណ៍បានវាជាហេតុមួយដែរវាជាហេតុនាំឲ្យយើងលះបង់ប្រសម្បត្តិទៅប៉ុន្តែมันมันសូវមានកម្លាំងខ្លាំងក្លាมันពេញលេញมันបរិបូរទៅដោយទឹកចិត្តជាកុសលមោះមុតអីទេ ហ្នឹងបានក្នុងចំណែកនៃការបរិច្ចាគព្រះអង្គសម្ដែងមកមានប្រភេទច្រើនអញ្ចឹងណាបីប្រការនេះគឺជាតកតងទៅក្នុងចំណែកនៃអត្តាធិបតេយ្យហ្នឹងមានខ្លួនឯងគោរពទាំងវ័យក៏ដោយទាំងទ្រព្យសម្បត្តិទាំងចំណេះដឹងអីក៏ដោយឲ្យតែគិតមកចំពោះខ្លួនឯងហើយដើម្បីបរិច្ចាគលះបង់ក្នុងការធ្វើទានអានឹងចូលនៅក្នុងអត្តាធិបតេយ្យទានហ្នឹងហើយ នឹងខ្ញុំក្រៅគាត់ឲ្យចូលរួមដល់សង្ខេបទេព្រោះຕົកពេលវេលានៅក្នុងការយើងសន្ទនាពធនៅក្នុងចំណុចទី2មានអត្តាធិបតីជាដើមហ្នឹងសូមប្រគេនទៅគណៈម្ចាស់វិញសូមអនុមោទនាចា៎ខ្ញុំខ្ញុំខឿនមានអីចង់សួរទេខ្ញុំអរគុណចាស់គ្រូបានសម្ដែងអត្ថាធិប្បាយទៅក្នុងចំណុចទាំង3ហ្នឹងបាននៃតែចំណុចទាំង2តើបានចូលដល់ទី3ទេអញ្ចឹងនៅក្នុង នឹងញោមញោមសុខឿនមានអីត្រូវការទៅសួរទេដើម្បីជាការកិច្ចសន្ទនាធម្មសាកិច្ឆាទៅវិញទៅមកដូច្នេះញោមគួរតែមាន សំណួរដើម្បី ជាការលើកឡើងប្រគេនគុណចាស់ឆ្លើយញោមណាសូមចេញដូចជាខ្ញុំខ្ញុំប្រកាសណាសូមក្រាបនមស្ការថ្វាយបង្គំគុណកាយទាំង3ដងទៀតហើយនៅសូមក្រាបថ្វាយគុណ ថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គដែលគង់នៅទីនេះខ្ញុំករណាមុនមិនដូចមានសំណួរអីទេប៉ុន្តែគ្រាន់តែដូចថាចង់ចូលរួម ក្នុងការ ស្ដាប់នេះថាទៀនដែលគុណចាស់គ្រប់ព្រះអង្គបានព្រះគ្រូបានបង្រៀនមកហ្នឹងគឺថាបានយល់យល់ថាទៀនមានច្រើនច្រើនសន្តានមានដូចថា តិកទានទុកទានតិកទាននៃផ្សេងផ្សេងគ្នាប៉ុន្តែអឺនៅក្នុងទាន នេះដូចតែមានដូចជាទានតិកទានផ្នែកអឺដែលមាន3យ៉ាងតិកទានគុណចាស់បានបង្រៀនហើយមុនមកដូចថាហេណទានមជ្ឈិមទានបណិតទាន គឺជាទៀនដែលមានដូចថាផ្ដោតទៅលើអឺចេតនាចិត្តដូចថាហើយអ្នកទៀនគឺទៀនដែលធ្វើដោយការឲ្យទៀនដែលមានលំដាប់ទៀបលំដាប់កណ្ដាលលំដាប់មជ្ឈមទៀនលំដាប់កណ្ដាលហើយបណៃតទៀនលំដាប់ខ្ពស់ដូច្នេះនៅក្នុងទៀនទាំង3ហ្នឹង សង្កត់ទៅលើតែមិនមិនសង្កត់ទៅលើវត្ថុទានទេតយទានទេ គឺសង្កត់ទៅលើចេតនាហើយចំណែកដែលនៅអឺអឺទានពួក3ទៀតដែលមានទាសទានសហាយទានហើយនឹងសាមិទានគឺសំដៅទៅលើអឺវត្ថុទាន ដូច្នេះដូចការដែលស្ដាប់តាមកុំចាស់សំដែងមកទៅដូចថាទៀនធ្វើទៀនហ្នឹងគឺត្រូវមានការប្រុងប្រយ័ត្នតាំងពីទេយទៀននិងចេតនាទៀនដើម្បីឲ្យទៀនយើងបានទៅជាប្រណីប្រណីតទៀនដើម្បីឲ្យបានទៀនផ្នែកអឺចេតនាផងនិងបានតេយទៀនផងអញ្ចឹងធ្វើទៀនត្រូវតកតងនឹង ទេយទាននឹងដើម្បីឲ្យបានអឺប៉និតដែរមិនមិនថាបណៃតាទានទេប៉និតថាឲ្យវាប្រសើរទៅដែរដូចថាអឺសហាយទានអឺទាសទានអញ្ចឹងគឺទានរបស់ដែលយើងធ្វើទានចំពោះរបស់ដែលយើងមានប្រើប្រាស់ហើយយើង ធ្វើទៀនដោយឲ្យ របស់ ដែលទៀបជាងរបស់ដែលយើងប្រើហើយសហាយទៀនគឺ ការឲ្យទាននៅវត្ថុទានហ្នឹងគឺថាស្មើនឹងរបស់ដែលយើងប្រើទោះតែយើងមានពីមុនមានថាយើងមានទ្រព្យសម្បត្តិអីច្រើនមែនទេប៉ុន្តែបើសិនជាយើងធ្លាប់ប្រើតាមដែលយើងប្រើហ្នឹងអឺយើងប្រគិនធ្វើទៀនតាមដែលយើងប្រើហ្នឹងដែរគឺថាជាសហាយសហាយតែជាទៀនទៀនណាហើយអឺ សាមេទៀនហ្នឹងគឺទៀនដូចថាទ្រព្យសម្បត្តិយើងដូចថាយើងមានមានប្រើមធ្យមទេប៉ុន្តែ ដល់ពេលយើងធ្វើទៀនយើងចំណាយច្រើនជាងដូចថាយើងយើងធ្វើដូចថាប្រណិតជាងទៀនដែលរបស់របរប្រាក់ដែលយើងធ្លាប់ប្រើប្រាស់នោះទេទៀនដែលយើងប្រើប្រាស់យើងធ្លាប់ទិញថាថ្លៃតិចតួចទេប៉ុន្តែយើងធ្វើទៀនយើងយើងយើង រើសប្រណិតជាងរបស់ជាងប្រើហ្នឹងគឺសាមយទានអញ្ចឹងដល់ខ្ញុំកណាគិតទៅថាបើធ្វើទានអញ្ចឹងយើងត្រូវមានមានពីរផ្នែកគឺត្រូវយើង ពិចារណានឹងរឿងតេយទានផងហើយនឹងនៅចេតនាទានផង ដើម្បីឲ្យបានទានហ្នឹងទៅជាទានបណៃតៈផងចេះគុណចាស់ ខ្ញុំកណាគិតចឹងមិនដែរខ្ញុំចាស់ខ្ញុំអត់មានសំណួរអីប៉ុន្តែគ្រាន់តែថា បើធ្វើទៀនត្រូវតែគិតអំពីរឿងតេយទៀនដែលយើងរៀនមកនេះកាលមុនយើងអត់ដឹងយើងមិនបានគិតអញ្ចឹងធ្វើតែចេះតែធ្វើដល់នេះមិនដឹងឥឡូវដល់ពេលមានការសិក្សាស្ដាប់អញ្ចឹងទៅបានដូចថាភ្ញាក់ខ្លួនណាគុណព្រោះយើងមិនអង្គុយថាបានថា គិតឲ្យបានត្រឹមត្រូវថាត្រូវគិតយ៉ាង ណាតើបដោបដោចេតនាយ៉ាងណា ដើម្បីឲ្យឲ្យត្រូវនោះឥឡូវយើង បានរៀនអញ្ចឹងទៅយើងដឹងថាការធ្វើទៀននឹងត្រូវតែប្រយ័ត្នផ្នែកតិយទានផងនិងចេតនារបស់យើងផង ដើម្បី ធ្វើទៀននឹងឲ្យបាន ប្រសើរណាកូនចាស់ខ្ញុំអត់មានកណាអត់មានសំណួរអីទេកូនចាស់សូមចូលរួមប៉ុណ្ណឹងសូមអរគុណញោមបាទ ហ្នឹងហើយការចូលរួមប៉ុណ្ណឹងក៏ជារឿងល្អប្រសើរដែរហើយហើយចំណែកដែលដែលបន្តមកទៀតនេះលោកលោកការធិបតីទៀនក៏យល់ទៅឃើញថាការធ្វើទៀននេះទៅលោកការហ្នឹងគឺថាយកអឺលោកកាជាធំលោកកាដូចថាជាដូចថាអ្នកដទៃដូចជាឪពុកម្ដាយដែលស្លាប់ទៅហើយឬក៏អីចឹងទៅទៅយើងគិតថាអូយើងធ្វើបុណ្យតក្កិណានុពទានដើម្បីធ្វើចំពោះ ដែលមានអារម្មណ៍ថាមានមេត្តាបិតានេះជា ជាជាអារម្មណ៍ដើម្បីឲ្យយើងកើតទៅជាធ្វើបននេះអាហ្នឹងលោកលោកកាអធិបតីណាកូនចាស់ហើយអត្តាធិបតី គឺថាយើងធ្វើបនធ្វើទៀនហ្នឹងគឺដើម្បី សម្រាប់ខ្លួនយើងថាអូធ្វើទៅ ដើម្បីឲ្យអ្នកជាតិមុខទៅយើងវាសម្បូរមាន សុខភាពល្អហើយមាន កម្លាំងពលំអី ខ្សត់សារពើដើម្បីតែខ្លួនយើងហ្នឹងយកខ្លួនយើងទៅធំព្រោះធ្វើទៀនហ្នឹងដើម្បីថាឲ្យបានទ្រព្យសម្បត្តិអីចឹងទៅអឺដែលមានយើងជាធំកុំឲ្យជាតិក្រោយទៅมันមានស្អីខ្វះខាតចឹងគេណាខ្វះខាតហើយគ្មានកម្លាំងគ្មានសុខភាពអីចឹងទៅអឺធំធម្មធិបតីអត់តាន់បានរៀនទេកូនចាស់សូមមុនធម្មធិបតីក៏យល់ថាមានធម៌ជាធំហ្នឹងគឺថាដូចថា ដូចថាទេសនាឬក៏ទូមានឬអប់រំចិត្តអប់កណាខ្ញុំអត់ ដឹង ច្រើននេះកន្លែងណាសូមអរគុណចាស់អូខេអរគុណច្រើនញោមណែសូមអនុមោទនាសាធុសាធុញោមចូលរួមបានប៉ុណ្ណឹងក៏សូមអនុមោទនាផងដែរអឺគុណចាស់កណាចង់សួរគុណចាស់ថែមថា ពាក្យថាលោកកាហ្នឹងអឺ ដែលយើង ផ្ដោតអារម្មណ៍ឲ្យឲ្យមានន័យសំខាន់ស្រួលងាយស្ដាប់ហ្នឹងដោយមិនដាច់ទៅដែលហៅថាលោកាថាលោកាលោកាធបធបដីទាននេះតើយើង ផ្ដោតទៅលើសំខាន់ត្រង់ចំណុចអ្វីមួយដែលអ្វីគួរឲ្យឆាប់យល់ពីព្រោះដូចជាហាក់ដូចជាមិនតន់យល់ត្រង់ចំណុចនោះឲ្យវាខ្លឹមមានន័យខ្លីហ្នឹងគាត់ចាស់សូមរត់នេះមុនណា នៅនៅក្នុងចំណុចនៃការចាំចូលតើបើយើងនិយាយនៅឲ្យខ្លីបានថាយកអ្នកដតីជាធំក្រៅពីខ្លួនឯងអាហ្នឹងគឺនៃខ្លីព្រោះថាអ្នកណាក៏ដែលឲ្យតែក្រៅពីខ្លួនយើងអាហ្នឹងបានថាក្នុងโลกនេះឬក៏ក្តៅគេបានថាក្រៅពីខ្លួនឯងទៅមានអ្នកណាមកជាអារម្មណ៍ហើយបានយើងបរិច្ចាគទេអានេះឈ្មោះថាលោកាចិត្តប្រយ័ត្នបើយើងនិយាយនៃជាប់គឺប៉ុណ្ណឹងគឺណាហើយដល់ពេលអត្តាធិបតីហ្នឹងគឺគ្រាន់ថាប្ររពយក ខ្លួនឯងជាធំ វាខុសពីលោកាធិបតីហ្នឹងទៅទៅលោកាធិបតីឧទាហរណ៍ថាយើងកសាងវត្ត កសាងអីនឹងចាត់ទុកជាលោកាធិបតីដែរកសាងទីសេនាសនៈលះបង់ទៅជាទានដើម្បីកសាងអញ្ចឹងនឹងជាលោកីលោកកាធិបតីដែរទៀតណាហើយឲ្យកម្មចាស់ចូលតោចូលសិនណាណាមុនមកចូលទេចឹងបើកបើកកម្លេងផង អរគុណអឺมันมันតកតងទៅលើ ថាការធ្វើអ្វីមួយគឺมันតកតងទេធ្វើអីក៏ដោយនិយាយរួមទៅវាសាធារណៈមិនថាធ្វើអ្វីទេហើយតែធ្វើដោយការខ្លាចក្រែងធ្វើដោយការខ្លាចក្រែងលើឯងបើមិនធ្វើខ្លាចកតេះដៀលអញ្ចឹងបើមិនធ្វើខ្លាចកតេះដៀលអញ្ចឹងអាពេលថាលោកលោកកៈហ្នឹងគឺអ្នកដតីអធិបតីគឺជាធំ គឺធ្វើទៀនដោយដោយយកអ្នកដតីជាធំដោយខ្លាចគេរិះគន់ដោយខ្លាចគេតេះឌៀលហ្នឹងទោះបីធ្វើអីក៏ដោយយើងលើកថាកសាងវត្តឬក៏ធ្វើអ្វីមួយជារួមទៅឲ្យតែចូលទៅនៅក្នុងប្រភេទទៀនទៀនអ្វីក៏ដោយដោយយើងសន្ទនាពីមុនមកនេះគឺអញ្ចឹងតាកតងទៅជាមួយនឹងចេតនាទៀនក្តី វត្ថុទានក្តីតកតទៅជាមួយនឹងអាមិសទានក្តីធម្មទានក្តីរហូតទានពួកបីអីហោហែមកទានប្រភេទណាមួយក៏ដោយឲ្យតែបុគ្គលនឹងធ្វើប្រុសខ្លាចគេរិះគន់ប្រុសខ្លាចគេតេះដៀលអាដឹងហើយដែលហៅថាលោកាធិបតេយ្យទានហ្នឹងណាបើយើងនិយាយពីពាក្យហ្នឹងគឺហៅថាបរគិរវតាណាបរគិរវតាគឺគោរពអ្នកដតីណាយកអ្នកដតីជាធំណាយកអ្នកដតីជាធំវាខំពីអត្តាធិបតេយ្យ អត្តាធិបតេយ្យគឺអត្តកិរវតាគោរពខ្លួនឯងជាធំអញ្ចឹងណាអញ្ចឹងបានប្រាប់ដល់លោកកៈគឺគាត់នេះអ្នកដតីណាក្រៅពីខ្លួនយើងគឺអ្នកដតីទាំងអស់រឹបពីមេដាបេដាឬក៏បងប្អូនញាតិឡើងទៅគឺអ្នកដតីទាំងអស់ដល់ទីនេះចឹងបានន័យថាធ្វើនេះគឺធ្វើដើម្បីคลายគេស្ដីអោយคลายពីថាអោយคลายគេរិះគន់ហ្នឹងបានន័យបានន័យថាមិនមែនជាជាការពិតជាការពិតជាការពិតទេ ណាបើមិនធ្វើទេគឺខ្លាចគេរិះគន់ដូចខ្ញុំណាលើពីឧទយៈព្រាមបាញ់មិញអញ្ចឹងណាមកគាត់យកចង្ហាន់តដាក់បាទព្រះសម្មាសម្ពុទ្ធគាត់មិនមែនដាក់ដោយចិត្តគាត់ជ្រះឆ្លាស់ខ្លួនឯងទេ គឺគាត់ខ្លាចខ្លាចអ្នកដតីដូចជុំវិញនឹងគេរិះគន់ថាគាត់នឹងជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំណាហេតុអីបានជាបាយមួយចានរៀនដាក់បាទព្រះសម្មាសម្ពុទ្ធហ្នឹងគាត់ខ្លាចប្រទេសឌីលអញ្ចឹងណាហ្នឹងហៅថាលោកាធិបតេយ្យហ្នឹងគឺយកអ្នកដតីជាធំអញ្ចឹង បើសិនជាគាត់មិនគិតត្រង់ចំណុចហ្នឹងទេគាត់អត់ធ្វើទេប្រពុតព្រះអង្គយាងទៅគង់ប្រមាណប្រមាណយាមឬក៏ប្រមាណព្រឹកប្រមាណប្រមាណម៉ោងក៏ដោយនិយាយថាម៉ោងវិញព្រះអង្គគង់ប្រមាណម៉ោងក៏ដោយគឺអត់ធ្វើទេអត់ដាក់បាតទេអាហ្នឹងមកពីអីមកគាត់អត់ជឿថ្លាផងហ្នឹងហ្នឹងបើសិនជាគាត់ហ្នឹងមិនខ្លាចកទេសនេះគឺគាត់មិនធ្វើទេអញ្ចឹងណាប៉ុន្តែដោយសារតែគាត់ខ្លាចកទេសនេះហ្នឹងហើយបានជាគាត់ធ្វើទៀតហ្នឹងអាហ្នឹងគឺ ចូលទៅក្នុង លោកកាធិបតេយ្យទៀតហ្នឹងហើយយើងសប្តាហ៍ថ្ងៃក៏មានតែគ្នានឹងខ្វះអីដែរណាការធ្វើសប្តាហ៍ថ្ងៃដូចគ្នាហ្នឹងតែខ្លះមានព្រឹបសម្បត្តិអីស្ដកស្ដំអីចឹងហើយអឺគិតថាបើមិនធ្វើទៀនខ្លះទេ ខ្លាចគេតេះឌីលថាអ្នកនឹងមានទ្រព្យសម្បត្តិប៉ុណ្ណឹងហើយងត់ទៅយកទៅផងអីបានជាមិនចែករំលែកដល់អ្នកដទៃណាខ្លាចគេរិះគន់ហើយគេតេះឌីលអញ្ចឹង ណាជាឯកឧត្តមជាអុកញ៉ាក៏ដោយជាអ្នកមានមធ្យមក៏ដោយបុគ្គលប្រភេទណាក៏ដោយទ្រព្យសម្បត្តិមាននឹងខ្វះប៉ុណ្ណាក៏ដោយបើមិនធ្វើទេក៏ខ្លាចគេរីកលខ្លាចកទេសទៀតហើយខ្លះទៀតក្រក៏ដោយត្រទ្រព្យសម្បត្តិក៏ដោយរោមបានត្រឹមតែមករស់ក៏ដោយប៉ុន្តែអឺគិតថា បើសិនជាមិនធ្វើទៀងខ្លះទេខ្លាចគេរិះគន់បេក្ខទេសវាថាអ្នកឯងក្រមកពីមិនដែលធ្វើប៉ុនហ្នឹងមកជាក្រហ្នឹងអញ្ចឹងបើសិនជាមិនធ្វើទេខ្លាចគេទេសវាខ្លាចគេរិះគន់ទៀតអាហ្នឹងអានេះវាចូលថាប្រភេទបុគ្គលណាក៏ដោយដែរឲ្យតែធ្វើទៀនប្រុសខ្លាចគេរិះគន់ប្រុសខ្លាចគេទេសវាទៅធ្វើអាហ្នឹងគឺវាចូលទៅក្នុងលោកកាធិបតេយ្យទៀតណាហើយយើងដូចទុកចាស់យើងតែនៅលើអំបញ្ញមិញអំណាចត្រង់សួររឿងហ្នឹង រឿងនេះសម័យអឺពេលវេលាជិតដល់ហើយណាកាន់បិណ្ឌជុំបានណាយើងក្លាប់លឺហើយចាស់ចាស់កតែនិយាយតគ្នារហូតដល់មានតំនួយ ប្រែតអីទៀតណាថាមិនគេថាបើកូនចៅមិនធ្វើទៀនទៅបនអោយម៉ែឪទេនឹងប្រែតដល់រោមិនឃើញអីដាក់បណ្ដាសាអីណាអត់ដឹងទេ អាហ្នឹងវាចូលនៅក្នុងអាលោកាធិបតេយ្យទៀតហ្នឹងណាអាហ្នឹងវាចូលនៅក្នុងលោកាធិបតេយ្យទៀតដែរហើយមនុស្សបើយើងនិយាយទៅបើយើងនិយាយឲ្យចំទៅណាមនុស្សកូនប្រុសស្រីយើងនិយាយកូនប្រុសស្រីម៉ែឪនៅរស់មិនសោះខ្លាចទេណាតែម៉ែឪស្លាប់គឺខ្លាចហ្មងណាម៉ែឪនៅរស់និយាយមិនក៏មិនសោះស្ដាប់ដែរមិនសោះធ្វើតាមដែរ ប៉ុន្តែបើម៉ែឪគិតស្លាប់ឬមួយក៏ម៉ែឪស្លាប់ហើយអាហ្នឹងគឺខ្លាចមកខ្លាចហ្នឹងយើងយើងមើលតែសង្គាលកមាននោះដឹងហើយអាហ្នឹងយើងសង្គាលនោះណែទៅចាស់ស្លាវៀននេះបែរដកលេខ19ហ៎សង្គាលកសូនសង្គាលកមាននោះពុបដាយសិនតែជាព្រះរាជបុគ្គលណាណាព្រះរាជបុគ្គលថ្នាក់សោតាណាធ្វើបនអូធ្វើ ធ្វើទៀនអូធ្វើ ប៉ុន្តែពេលដែលឲ្យកូនថ្វាយអង្គមព្រះសម្មាសម្ពុទ្ធព្រះភិក្ខុសង្ឃកូនថាថ្វាយអង្គមណាអោនឹងគឺចកេះគឺខ្នងឃើញទេអឺដល់អង្គុយទៅប្រឡាក់ខោប្រឡាក់អាវឃើញទេគឺតោះរហូតទៅតោះចេះទៅតោះចោះតលេថ្ងៃក្រោយអត់ទេពេលព្រះសម្មាសម្ពុទ្ធនៅព្រះវិខោសោនិមន្តទៅផ្ទះអត់នៅផ្ទះទេ ទៅនៅម៉ែឪថាឲ្យឲ្យថ្វាយអង្គមទៀតបើចិត្តដើរកិច្ចចេញទៅហើយណា មួយមិនគិតត្រឹមប៉ុណ្ណឹងទេណាមិនគិតត្រឹមប្រឡាក់សម្ពុតទេណាមិនមិនគិតត្រឹមប្រឡាក់ខោអាវទេណាគឺថាសមណៈអត់បានទេសមណៈហ្នឹងតើកាលណាធ្វើសេចក្តីសាសនាយូរយូរទៅច្បាស់ជាអស់ទ្រឹបហើយអឺគុំចាស់វ៉ាន់បញ្ញោបានទេតែសាសនាយូរយូរទៅច្បាស់ជាអស់ទ្រឹបខ្លះហើយសំលោតហ្នឹង គិតគិតគិតល្អិតល្អត់មែនទេណាគិតនឹងឥឡូវពេលគិតគិតរហូតដល់គិតអត់ទៅបៀតព្រះសម្មាសម្ពុទ្ធដល់ពេលកុសលទេពេលពុកម្ដាយជិតស្លាប់នេះអាបណ្ដាំចុងក្រោយនេះអូធ្វើតាមធ្វើតាមពេលពុកម្ដាយនៅរត់និយាយមិនស្ដាប់ពេលពុកម្ដាយនិយាយទៅឪពុកនោះជិតស្លាប់ហ្នឹងពិចារណាថាអឺកូនរបស់យើង មិនធ្វើតាមពាក្យទូមានព្រានបដាយ មិនធ្វើតាមពាក្យទូមានព្រមបណ្ដើ3បៃតាមេតាឥឡូវពេលពួកបណ្ដាអស់ជីវិតទៅសង្ឃឹមថាកូននឹងមាននិស័យជាមួយព្រះសម្មាសម្ពុទ្ធឬក៏ព្រះអគ្គសាវកឬក៏ព្រះវិខុសង្ឃអង្គណាមួយនឹងជួយកូនរបស់គាត់បានអញ្ចឹងគាត់មកហៅកូនមកសឹកប្រាប់ហៅកូនសឹកប្រាប់ថាអត់ពីពុកម្ដាយទៅកូន ត្រូវកុំទឹកទៅផ្លែកុំទឹកផ្លែកុំទឹកទាំង6ហ្នឹងនៅក្រៅនគរហ្នឹងប៉ុណ្ណឹងផ្ដាំមួយម៉ាត់ណាឲ្យកូនចាំហ្មងពូម្ដាយស្លាប់ទៅព្រឹកឡើងទៅកំព្រឹកហ្មងផ្លែកុំទឹកទាំង6ហ្នឹងហើយសុខថាយល់ទេយល់យល់ទៅអត់យល់ទេគេអត់ស្វែងទៅគេអត់ស្វែងទៅអាបណ្ដាំបណ្ដាំឪពុកណា បានព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុព្វមែនអញ្ចឹងទៅអានឹងគឺចង់ទាញវិញថាអឺរឿងបណ្ដាំពុកម្ដាយហ្នឹងគឺកូនច្រើនតែខ្លាចចុងក្រោយហ្នឹងហើយដល់ពេលពេលខ្លះមិនចាំបាច់បណ្ដាំទេឬទៅចាស់ចាស់និយាយថាអូពុកម្ដាយស្លាប់ទៅបើកូនមិនធ្វើបុណ្យឧទ្ទិសទៅឲ្យទេពុកម្ដាយមករ7វត្តមិនឃើញដាក់បដាសាឲ្យលះលិចអីលះហេតុហោចអីទៀតភ័យមក ណាឥឡូវកវល់ប៉ុណ្ណាក៏ទៅទៅដែរចាកវល់ប៉ុណ្ណាក៏ទៅទៅដែរណាដោយកំណាប់តែងផ្លៃធំដូចទីថារដូវជុំបិណ្ឌតែងតែទៅវត្តតបីក្រខត់ក៏អត់ហ៊ានខានតោះបាយវៃវៃសម្លងមួយចានទៅវត្តអត់ខានត្បិតខ្លាចញាតជេនេះហ្នឹងហ្នឹងខ្លាចខ្លាចញាតជេខ្លាចគេរោមឃើញដាក់ប្រដាសាខ្លាចក្រលេមហាអញ្ចឹងក៏ធ្វើទៀនដែរ ហើយបើសិនជាកុំមានឮសំឡេងគេនិយាយអញ្ចឹងអត់ទេ កាន់បេះភ្ជុំបែបនេះក៏ដោយដែរសុខចិត្តនឹមគ្នាផឹកស៊ីសុខចិត្តនឹមគ្នាស្អីស្អីដែរក៏មិនទៅខ្វល់រឿងវត្តវាអារាមអីទេអត់ទេប៉ុន្តែប្រត់តែរឿងខ្លាចញៀតជេរហ្នឹងហើយបានជាតាមចាប់បាច់ត្រូវតែធ្វើហើយទោះបីជាជ្រះថ្លាមិនជ្រះថ្លាអីគឺទុកសិនហើយណាប្រត់ខ្លាចញៀតជេរទៅធ្វើហើយអាហ្នឹងចូលក្នុងលោកកាធិបតេយ្យដែរលោកកាធិបតេយ្យទៀត អញ្ចឹងណាទេណាបាទខ្ញុំប្រគិនប៉ុណ្ណឹងគាត់ចាំហើយចុះដល់ពេលអត្តាធិបតីឧទាហរណ៍ថាគាត់គិតពីម្ដាយឪពុកគាត់ដែរហ្នឹងអឺគាត់រដូវបន់ភ្ជុំចូលឆ្នាំអីជាដើមគាត់បំណងឧទ្ទិសបន់កុសលហ្នឹងគាត់ធួហ្នឹងចាត់ទុក ថាជាអត្តាធិបតីដែរទេទៀតនៅម្ចាស់ញាសាណោនៅក្នុងរឿងការឧទ្ទិសហ្នឹងយើងត្រូវបែងចែកថាមិនប្រកាសថា សតតែជាលោកកាធិបតេយ្យទេគឺអត្តាធិបតេយ្យណាអត្តាធិបតេយ្យអត្តាធិបតេយ្យមិនក្នុងន័យចឹងអត្តាធិបតេយ្យគឺនិយាយពីតកតងដោយថាឧទាហរណ៍ថាយើងយើងជាមិត្តសម្លាញ់ឬក៏ថាយើងជា អ្នកមានទ្រព្យសម្បត្តិច្រើនអីចឹងណាពេលអញ្ចឹងទៅគេថាបើឯងចូល50វាមិនសម ឯងមានអ្នកមានមុខមានហើយវាមានខ្លួនឯងជាធំទៀតអញ្ចឹងចូល100ទៅឬក៏លះបង់ប៉ុណ្ណេះទៅហើយវាមាននេះវាថាខ្លួនឯងប្ររពតែខ្លួនឯងវាមានអ្នកមានទ្រព្យសម្បត្តិវាស្គាល់ច្រើនដឹងច្រើនអីអញ្ចឹងធ្វើទៅព្រោះឲ្យចូលប៉ុណ្ណឹងក៏វាមិនសមនឹងឋានៈខ្លួនឯងយកស័កខ្លួនឯងមុខមាត់ខ្លួនឯងតែវាតាកតូននឹងរឿងខ្លួនឯងវាអត់គិតថាអ្នកនោះសុបាយចិត្តមិនសុបាយចិត្តអត់ទេវាតាកតួមកចំពោះ ចំពោះខ្លួនយើងចំពោះខ្លួនយើងហ្នឹងជាជាជាធំទៅតេតងមួយយ៉ាងយើងហើយជាអ្នកបង្ហាត់បង្រៀនគេហើយគេហ្នឹងគិតខ្លួនឯងហើយបបួលគេសម្ដែងធัวប្រាប់គេបោចបោចហើយដល់ពេលខ្លួនឯងមិនដែរធ្វើអីឲ្យចឹងក៏ធ្វើទេកុំឲ្យគេថាឯងហ្នឹងធ្វើអាហ្នឹងចង់និយាយថា វាតកតងនឹងខ្លួនឯងទេវាអត់មានខ្លាញ់ដែរនោះមួយយ៉ាងគឺវាខ្លួនឯងចំណេះដឹងទូលមានព្រៀនបដៅគេបើហើយគេធ្វើបន់ធ្វើអីធ្វើណាប៉ុន្តែខ្លួនឯងមានទូនាទីហៅអ្នកដតីប៉ុន្តែអត់ខ្លួនឯងអត់ដែរបានធ្វើអីឥឡូវវាសំគួរធ្វើដែរទេអានឹងឃើញចេតនាដែលក្នុងការលះបង់ហ្នឹងវាស្រាលវាស្រាលពីព្រោះវាមានខ្លួនឯងនឹងជាធំវាតកតងនឹងដូច អានេះដូចយើងសិក្សាពីបើយើងនិយាយពីសិលហេតុនឹងអត្តបៈអញ្ចឹងវាមានពីវាមានពីថាមួយវាមាន លោកខាងក្រៅនឹងជាអារម្មណ៍ទៅអាហេរេអត្តបៈនឹងមានខ្លួនឯងអត្តបៈអត្តបៈអ្នកដតីហើយហេរេវាមានខ្លួនឯងវាខុសវាតេតទៅនឹងអារម្មណ៍ក្នុងអារម្មណ៍ក្រៅក្នុងក្នុងន័យអញ្ចឹងណាអញ្ចឹងវា ធ្វើអីក្រៅដោយការចាំចាំចូលដល់លើហើយធ្វើអីបរិច្ចាគស្អីស្អីក៏ដោយក្នុងការលះបង់ធ្វើអីក៏ដោយប៉ុន្តែឲ្យតែប្ររពប្ររពខ្លួនឯងជាអ្នកចេះដឹងជាអ្នកមានមុខមាត់ជាអ្នកមានឋានៈមានយសស័ក្តិអីគួរសំគួរត្រូវតែធ្វើអានឹងវាតេតទៅមកចំពោះណែខ្លួនឯងចឹងអានឹងហៅថាអត្តាតាទុកតៃហើយម្យ៉ាងក៏គិតថាឯងជាកូនគេមួយដែរ ណាត្រូវតែធ្វើទៅអានឹងហើយគិតថាខ្លួនឯងជាកូនគេម្នាក់ដែរឃើញណាក្នុងតកូលជាមួយនឹងគេម្នាក់ដែរគេធ្វើអស់ហើយឯងមិនធ្វើវាមិនកើតអានឹងក្នុងនៃឃើញមកមកវាមានខ្លួនឯងជាធំត្រូវវាធ្វើអញ្ចឹងបាទអាក្នុងការធ្វើហ្នឹងវាមិនមែនចេញពីសទ្ធាចេញមកពី ការយល់ដឹងខាងក្នុង អីទេគឺថាគឺប្ររពខ្លួនឯងអញ្ចឹងទៅដោយសារមានត្រង់មានសម្បត្តិអីអញ្ចឹងណាក្នុងលក្ខណៈ ហើយក៏អត្តាធិបតេយ្យហ្នឹងអឺគាត់ចាត្រង់ចំណុចមួយញាតិញោមពុទ្ធបរិស័ទដែលគាត់គិតថាខ្លួនគាត់ជាពុទ្ធបរិស័ទជាឧបាសកឧបាសិកាចំណោះជើងវត្តអញ្ចឹងទៅអឺគាត់មិនគាត់ត្រូវតែធ្វើទៀនត្រូវតែប្រកេនចង្ហាន់ត្រូវតែធ្វើអញ្ចឹងអានឹងចាត់ទុកថាអឺជាការភ័យខ្លាចប្រសងអត់ចង្ហាន់អញ្ចឹងឧទាហរណ៍ ឬក៏មានការភ័យខ្លាចក្នុងការឬថាកូវីដជាដើមឧទាហរណ៍ថាគាត់នឹងគិតឃើញថាចង់ធ្វើចង្ហាន់ដល់ប្រសង់ខ្លាចប្រសង់អត់ចង្ហាន់អាហ្នឹងចូលទៅក្នុងលោកកាធិបតីដែរទេចាំបងចាភាពអឺចន្ទជុតតោតែតែឈ្មោះដែរពីរអង្គអញ្ចឹងតែឈ្មោះដែរណាអឺ មានញោមម្នាក់គាត់សរសេរ្វែងកុំប្រសាងហើយជ្រាបសួរខ្ញុំអត់សិក្ខាខ្ញុំហើយគាត់ស្នើឲ្យខ្ញុំសិក្ខាដាក់ដៃចុះទៅកុំឲ្យចុកដៃណាយតាមពិតអរគុណតាមពិតធ្លាប់បានប្រាប់គាត់តាំងពីមុនមុនមកចឹងហើយអ្នកដែលខមមិនប្រាប់ហ្នឹងអរគុណហើយព្រោះអីប្រសាងក៏ប្រាប់គាត់តាំងពីមុនមុនដែរហើយពីមុនមុនមកថ្ងៃថ្ងៃអរគុណតែនៅប្រាប់គាត់ថាកណាសុបរៀនរៀនរៀនទម្លាប់ ពលខ្លាយគាត់ចောက်ដែរប៉ុន្តែគាត់ចង់ទៅផ្ទះខ្លួនគាត់ចាគាត់ចង់បានបនអំពើឲ្យដាក់មិនដែរអរគុណទេអរគុណតែបើចម្រើនពរអរគុណយកដែលបានប្រាប់ប៉ុន្តែនេះជាសេចក្តីព្យាយាមរបស់គាត់ទេបើចឹងក្នុងអត្តាធិបតេយ្យទានដែលគុណចាស់សវណ្ណបញ្ញោលើកមកថា ខ្លួនជាពុទ្ធបរិស័ទចំណោះជើងវត្តត្រូវតែថ្វាយទៀតចំពោះព្រះភិក្ខុសង្ឃអីចេះមួយចោះពីរចឹងទៅហ្នឹងគាត់មិនបានគិតខ្វះគេទេវាណាគាត់ធ្វើដោយចិត្តជ្រះថ្លាខ្លួនគាត់ហ្នឹងជាអត្តាធិបតេយ្យទានណាគឺចិត្តជ្រះថ្លាដោយខ្លួនឯងហើយ គិតខ្លួនឯងថាខ្លួនឯងជាពុទ្ធបរិស័ទគឺត្រូវតែធ្វើទានអញ្ចឹងណានឹងចូលនៅក្នុងអត្តាធិបតេយ្យទានណាមិនចូលនៅក្នុងលោកាធិបតេយ្យទេហើយម្យ៉ាងទៀតដូចការធ្វើរាល់ថ្ងៃអញ្ចឹងពេលដែលយត់ញោមគាត់រស់នៅប្រកដីក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងទៅគាត់គាត់ថាទៀនគឺគួរតែធ្វើព្រោះការធ្វើទៀននឹងលះបង់ទ្រព្យសម្បត្តិ ក៏ពិតមែនតែសន្សំពូជមានសន្សំពូជសពសន្សំពូជអឺមនុស្សទេវតាអីតទៅជាតិមុខទៀតអញ្ចឹងគាត់ធ្វើរបៀបហ្នឹងដែលហៅថាអត្តាធិបតេយ្យទៀតហ្នឹងដោយការប្រពយកខ្លួនឯងឯងជាជាធំណាមានត្រឹបតិចក្តីមានត្រឹបច្រើនក្តីដូចជាអឺលើសង្ខេបមកចាស់ដូចជារឿង នាយផតភតិកៈបរោះអីចឹងឯណានាយនាយផតភតិកៈបរោះហ្នឹងធ្វើការស៊ីឈ្នួលកាន់ទេសថៃអស់3ឆ្នាំ ណាឃើញទេដើម្បីបានបាយមួយចំអែតទៅណាមិនដល់បានឲ្យច្រើនដល់បាយមួយចំអែតសោះណាកាន់ទេសថៃក៏បរិភោគអាហារបាយទៅគ្រប់មួយយ៉ាងមិនក្លិនឈ្ងុយខ្លាំងពេកហើយនាយផតភតិកៈបរោះហ្នឹងអ្នកក្រលំបាកនៅស្រុកក្រៅ មកលក់អស់នៅក្នុងកោជួយសម្លាញ់ហ្នឹងថ្ងៃនោះកាន់តែសថៃគាត់ប្រົບបរិភោគហ្នឹងគាត់ឲ្យគេទួស្គរឲ្យមហាជនទៅមើលគាត់ទៀតណាអញ្ចឹងនាយផតភេតកៈធំក្លិនបាយបាយាមកថាចង់អើយចង់ចង់ចង់ហូបហើយឲ្យមានសម្លាញ់សុំទៅមួយម៉ាត់មកមិនឲ្យទេណាសុំសុំទៅមួយម៉ាត់គាត់ទេថៃថាវាមិនសមគួរដល់ពួកឯងទេបាយហ្នឹង ខ្លួនឯងអាចអីមកហូបបាយនឹងបានទេមិនចេះឋានៈទេហើយបានតម្លាញថាតម្លាញរបស់ខ្ញុំនេះបើមិនបានហូបនេះច្បាស់ជាស្លាប់ហើយអញ្ចឹងបានកម្មសិទ្ធិថៃថាមិនឯងចង់ហូបធ្វើការខ្ញុំ3ឆ្នាំឲ្យបិចអែតណាសុខចិត្តធ្វើហ្នឹងសុខចិត្តធ្វើតាដើម្បីបានបាយបិចអែតហ្នឹងណា តែការធ្វើរបស់គាត់នឹងព្យាយាមណាស់ធ្វើព្យាយាមយកចិត្តទុកដាក់ធ្វើមែនទេអត់គ្រប់3ឆ្នាំណាកាន់តែថែដិតពេកបានជាងមួយឆ្នាំឯប៉ុណ្ណឹងទៅរៀបចំឲ្យនេផតភេតកៈនេនេនេផតភេតកៈហ្នឹងមិនន័យថាអ្នកធ្វើការដោបាយណាដោផតណាគាត់នៅបំរុងនឹងហូបអាហ្នឹងសង្ខេបមកបំរុងនឹងហូបស្រាប់តែព្រះបច្ចេកពុទ្ធដែលមករួមមិនបាន អញ្ចឹងពេលហ្នឹងគឺវាមាននៅអត្តាធិបតេយ្យហ្នឹងគឺឃើញថាអញក្រហ្នឹងប្រតែម្នាក់បានធ្វើទៀតពីមុនមកហ្នឹងហើយ បានវាក្រហ្នឹងអញ្ចឹងអញធ្វើការពីឈ្មោះគេ3ឆ្នាំដើម្បីបានបាយមួយឆ្អែតប៉ុន្តែបាយនេះណាហូបឆ្អែតក៏ស្លាប់មិនឆ្អែតក៏ស្លាប់ដែរគ្នាហ្នឹងអញ្ចឹងអាត្មាអញនៅសន្សំពូជមាន គឺត្រូវធ្វើទៀនយោចង្ហាន់ហ្នឹងទៅដាក់បាតព្រះវិជ័យកពុទ្ធ ឃើញទេណាអាហ្នឹងដែលវាចូលនៅក្នុងអត្តាធិបតេយ្យដែរគឺប្រົບយកខ្លួនឯងទៅជាធំដោយសារខ្លួនឯងក្រពោះតែមិនដែលពុតទៀតមកឥឡូវមិនសំពូជមានសុខចិត្តអត់ហូបណាដាក់បាទព្រះវិជាកពុទ្ធបានពាក្យកណ្ដាលព្រះវិជាកពុទ្ធបាត់បាតហើយក៏អត់ព្រមគាត់ថាទទួលទាំងអស់ទៅសំខាន់ហ្នឹងបានតែមកចំណែកទេចាំទូឲ្យខ្ញុំកណ្ដាលទេគៀនព្រះវិជាកពុទ្ធទាំងអស់ បានប៉ុនតែសង្ខេបសេចក្តីមកណាបានប៉ុនអ្នកនគរសរសើរសរសើររហូតដល់កន្ធសថៃជាសម្បត្តិពាក់កណ្ដាលណាអានិសង្ឃបច្ចុប្បន្នណាទៅបានក្រោយមកក៏ជាសថៃបានជាសម្លាញ់ជាមួយនឹងកន្ធសថៃហ្នឹងទៅអាហ្នឹងគឺចូលក្នុងអតាធិបតេយ្យគឺគោរពខ្លួនឯងនឹកឃើញខ្លួនឯងថាក្រព្រោះតែមិនខ្វះការធ្វើទានណាឃើញទេក៏បានយកចង្ហាន់ហ្នឹងទៅដាក់បានណា ដាក់បាទពេលបច្ចេកពុទ្ធទៅហើយយើងមើលសំបីតែសទ្ធិបុត្រដូចគ្នាដែរតែសទ្ធិបុត្រឲ្យយើងយើងលើកជាឧទាហរណ៍មកដូចអឺពលចោលគេចាប់បានហ្នឹងយើងសិលសាយកនំសា4យកទៅដាក់ណាហើយហូបហ្នឹងគេណាអាហ្នឹងព្រះមកលៀនលោទៅ សង្គ្រោះហើយពេលដែលឃើញព្រះមកលៀនទៅបិណ្ឌបាត ពេលណាខ្លួនខ្លួនឯងហ្នឹងប្រອບទៅបរិភោគនំសំហ្នឹងហើយខ្លួនឯងគិតថាបើហូបក៏ងាប់មិនហូបក៏ងាប់ដែរអញ្ចឹងយកទៅធ្វើបន់ទៅដើម្បីបានទីពឹងទៅក្នុងបរិលោកអាហ្នឹងគឺអត្តាធិបតេយ្យមិនមែនខ្លាចគេតែឌីលមិនមែនខ្លាចអីទេហើយក៏មិនមែនប្រອບធូរឲ្យណាមកទេគឺថាធ្វើដោយចិត្តគិតខ្លួនឯងដើម្បីជួយខ្លួនឯងគិតថាពីមុនមុនមកខ្លួនឯងរវល់ទៅវង្វេងរវល់ទៅវង្វឹងជាមួយនឹងទ្រព្យសម្បត្តិ ផឹកស៊ីរំច្រៀងស្រីញីអស់ទ្រព្យសម្បត្តិ160គាត់មិនដែលបានដាក់បាតព្រះសម្មាសម្ពុទ្ធមិនដែលបានដាក់បាតព្រះអគ្គសាវកមិនដែលបានដាក់បាតព្រះវិខុសសង្ឃអីសោះទើបតែថ្ងៃនេះនំសំបួននេះអញស៊ីក៏ស្លាប់ហ្នឹងនិយាយចឹងហ្នឹងហូបក៏ស្លាប់មិនហូបក៏ស្លាប់ឥឡូវដាក់បាតហ្មងទៅស្លាប់ទៅក៏កងបានបនយកទៅជាមួយដែរដាក់បាតទៅឃើញទេឥឡូវក្នុងអត្តាធិបតេយ្យគឺក្នុងន័យអញ្ចឹងណាក្នុងន័យអញ្ចឹងឃើញទេ អញ្ចឹងពេលដែលយើងស្ដាប់យើងគ្រាន់តែវេកញែកអំពីការគិតរបស់អ្នកធ្វើទៀនហ្នឹងលោកកាធិបតីធ្វើប្រតិខ្លាយគេតេសឌីលបើមិនធ្វើប្រតិតេសឌីលក៏ធ្វើទៅវាប៉ុណ្្នឹងឯងអតធិបតីធ្វើប្រុសប្រកខ្លួនឯងគិតខ្លួនឯងតែខ្លួនឯងត្រូវធ្វើទីពឹងសម្រាប់ខ្លួនឯងចឹងទៅទាំងបច្ចុប្បន្នទាំងទៅក្នុងលោកខាងមុខនៅពេលធម្មធិបតីប្រកធរប្រកខាងទៀនហ្នឹង ជាជាធម្មទំនៀមរបស់អ្នកប្រាជ្ញទាំងឡាយជាជាធម្មទំនៀមរបស់បណ្ឌិតទាំងឡាយបណ្ឌិតទាំងឡាយគឺតែតែធ្វើមិនថាព្រះសម្មាសម្ពុទ្ធមិនថាអគ្គសាវកមិនថាមហាសាវកដែលនៅសម្បារមីនោះសុទ្ធតែធ្វើទានទាំងអស់ហ្នឹងអញ្ចឹងជាជាវត្តបដិបត្តិរបស់អ្នកប្រាជ្ញទាំងឡាយអញ្ចឹងខ្លួនឯងក៏ធ្វើគោរព ធម៌របស់អ្នកប្រាជ្ញជាធម្មទៅក៏ទៅជាធម្មធិបតេយ្យទៀតអញ្ចឹងទៅអានេះគឺខុសបន្តិចតិចតិចមកហ្នឹងដែរយើងវេញឲ្យដាច់ពីគ្នាបន្តិចតិចទៅគឺផុតណាផុតហ្នឹងហ្នឹងគឺខ្ញុំដែរប្រធានប៉ុណ្ណឹងទៅសូមអនុមោទនាគុណចាស់បូអរគុណគុណចាស់ចន្ទជូតតឥឡូវសំណួរមនីនេតមនីនេតសួរថាគុណណាជ្រះថ្លាណាស់តើផតផតកៈអាចចាត់ទុកថាជាបុគ្គលដែល មានកម្មដែរទេកូនចាស់ចៅសួរពីកម្មទៅវិញពាក្យពាក្យថាមានកម្មពួកគាត់ចង់បានហូបចង់បានហូបអាហារពិសេសហ្នឹងដល់ពេលទីបំផុតលោកខំខំប្រឹងធ្វើការដល់ដល់3ឆ្នាំតម្រូវបានមហូបបានអាហារមួយមួយចំអែតហ្នឹងនឹងគេកាត់ថាគាត់គិតថា ចាត់ទុកជាកម្មរបស់គាត់អីយ៉ាងម៉េច កម្មដែរឬក៏អត់ឬទេអានេះក៏ចង់បញ្យល់ពាក្យថាកម្មហ្នឹងគឺត្រូវចែកកម្មហ្នឹងក្នុងន័យបើយើងនិយាយគេប្រើក្នុងលោកនេះគឺបាននេះថាគឺលំបាកអកុសលវិបាកចង់និយាយពីរឿងបាទតែទទួលផលអកុសលវិបាកដែរឬក៏អត់ហ្នឹងដែលលំបាកប្រាថ្នាត្រូវការចង់បាន របស់ហ្នឹងឲ្យប្រឹងប្រែងធ្វើការដើម្បីបាននិយាយ បើយើងនិយាយពាក្យថាកម្មមានពីព្រោះកម្មហ្នឹងគឺជាអំពើអំពើអីក៏ដោយឲ្យតែយើងធ្វើឲ្យតែយើងប្រព្រឹត្តអាហ្នឹងហៅថាកម្មហើយបើយើងនិយាយពាក្យក្នុងធម៌ក្នុងធម៌ពាក្យថាកម្មអ្វីណាដែលយើងធ្វើដោយកាយដោយវាចាដោយអីធ្វើតែអំពើឬការប្រព្រឹត្តរបស់យើងហ្នឹងឈ្មោះថាកម្មប៉ុន្តែបើយើងនិយាយថាតើបុគ្គលនឹងមានអកុសលបាបកម្មឲ្យផលដែរទេអាហ្នឹងក្នុងន័យផ្សេងមួយទៀតឬក៏កុសលវិបាក ណាឲ្យផលដែរទេអានឹងក្នុងន័យមួយទៀតក្នុងក្នុងលក្ខណៈអញ្ចឹងបើបើយើងនិយាយពីលក្ខណៈបើយើងនិយាយពីពាក្យថាកម្មហ្នឹងក្នុងគណៈដែលគាត់គងដើម្បីលះបង់បរិច្ចាគទានហ្នឹងអានឹងគឺជាកម្មគាត់ថាជាកុសលកម្មកុសលកម្មហើយសម័យក្នុងគណៈដែលគាត់ធ្វើប្រាថ្នាដើម្បីបានអាហារហ្នឹងក៏វាជាកម្មដែរគាត់ថាវាដល់អំណាចនៃលោភៈវាជាប់ជាពាក់នឹងរស់ ព្រោះតាមពិតទៅមិនមែនចប់ជាពាក់នឹងរស់ទេបើបតិកាហ្នឹងគឺចប់ពាក់នឹងក្លិនទេពីព្រោះគាត់តាមបានបរិភោគផងហ្នឹងពីព្រោះសិទ្ធិនេះគាត់ទៅពេលគាត់បរិភោគគាត់ពងខ្មោះប្រកាសឲ្យតម្លៃផតគាត់ថ្លៃណាហើយដាក់សិទ្ធិភាពមាសមិនមែនដាក់ដូចជាងធម្មតាអញ្ចឹងបានគាត់ឃើញហើយហ្នឹងគាត់ធំតែក្លិនគាត់ចាំគាត់មិនទេអញ្ចឹងគាត់ជាប់នឹងក្លិនហ្នឹងអញ្ចឹងគាត់ប្រាថ្នាក្លិនហ្នឹងអញ្ចឹងអាអាប្រាថ្នាធ្វើការហ្នឹងពីព្រោះដោយអំណាចនេះ ចំណងនៃនៃនៃក្លិនហ្នឹងវាជាប់ហ្នឹងវាធ្វើឲ្យគាត់ប្រឹងប្រែងទៅ ដើម្បីបានអាហ្នឹងបើយើងនិយាយពីរឿងវាវាមានលោកៈជាគ្រឿងដាក់មុខហ្នឹងតណ្ហាហ្នឹងវាប្រាថ្នាក្លិនដែលជាទីប្រាថ្នា ជាទីកប់ចិត្តហ្នឹងប្រឹងសប្បេថាខ្លួនឯងលំបាកប៉ុណ្ណាក៏ដោយដើម្បីឲ្យតែបានរបស់ហ្នឹងដូចតែយើងរាល់ថ្ងៃយើងប្រាថ្នាព្រេការរបស់អីហ្នឹងប្រឹងវាព្រោះ ការងារ5ថ្ងៃមិនគ្រប់ដល់ឡើ7 8ថ្ងៃឡើង8ថ្ងៃទេដើម្បីបានរបស់ហ្នឹងអញ្ចឹងអាការប្រព្រឹត្តទៅហ្នឹងវាវាជាខាតប្រឹងប្រែងគេថាប្រឹងប្រែងវាមិនមែនជាគុណវាប្រាថ្នាដោយការចប់ជំពាក់ហ្នឹងអាហ្នឹងវាទៅជាមានលោភៈឬក៏តណ្ហាជាគ្រឿងប្រាថ្នាទៅធ្វើឲ្យបុគ្គលហ្នឹងសាងកម្មហ្នឹងទៅបើយើងនិយាយពីបើយើងនិយាយថាចុះគាត់ទទួលអកុសលវិបាកថា វាប្រកាសជាទទួលបើសិនជាគាត់មានបុណ្យមិនចាំដល់3ឆ្នាំណាគាត់គាត់ប្រាថ្នាចង់បានបានបាទអាហ្នឹងកុសលបានគាត់មានអានេះគាត់ធ្វើការរបស់ហ្នឹងវាអត់បានវាតទៅប្រឹងលំបាកលំបិនទៅបានវាមានបនគ្រប់អាសេចក្តីព្យាយាមក្នុងបច្ចុប្បន្នហ្នឹងវាជាហេតុធ្វើឲ្យបនគាត់គ្រប់អាចទទួលប៉ុន្តែមើលហើយតែគាត់ចង់និយាយថាក្នុងន័យថាត្រង់ឡៃថាបានហើយក៏អាចបានបរិភោគនេះ នៃគាត់ចង់សួរគឺសួរក្នុងន័យឡើងថាដល់តែបានរបស់នឹងមកហើយគេស្រាប់តែគាត់បរិភោគអានេះបើយើងនិយាយពីគណៈដែលគាត់លះបង់ហ្នឹងយើងមិនអាចនិយាយពីអកុសលវិបាកបានពីព្រោះក្នុងពេលហ្នឹងគឺកុសលធម៌សេចក្តីជ្រះថ្លារបស់គាត់វាកើតឡើងចេះពិចារណា គុណហ្នឹងវាទៅ ជាគ្រឿងកាត់ផ្ដាច់អាដែលលោភៈជាប់ជាពាក់នឹងក្លិនហ្នឹងនឹងរសហ្នឹងវាទៅ ជាលះបង់ទៅវិញកណាទៅជា បង់ក្នុងចំណែករបស់ហ្នឹងអាហ្នឹងគឺខណៈដែលលះបង់វាជាល្អទេអត់តាក់ទងរឿងថាអកុសលវិបាកអីទេកន្លែងហ្នឹងពីព្រោះសទ្ធាកើតឡើងឬក៏គុណធម៌កើតឡើងក្នុងការបរិច្ចាគទានក៏លះបង់របស់ហ្នឹងទៅជាទានមិនបាច់បរិភោគក៏បានដែរអាហ្នឹងគឺចំណែកតែគាត់សួរកណាកណាចង់សូមបន្ថែមគាត់ចាស់ចន្ទជតថែមបន្តិចនៅសល់4នាទីឥឡូវកណាចង់សួរថាតើផុតកៈ នឹងគាត់ធ្វើនឹងទៅជាទៅជាលៀបវិញដែរទៅទៀតពេលដែលគាត់បានជួបប្របាជ័យកពុទ្ធក្នុងនាមជាជាព្រះអរហន្តបានលះបង់ទៅជាទៀនចាត់ទុកជាមហាលៀបដែរទៀតដែរទៅទៀតណាសាធុសាធុយើងមើលទៅទស្សនភាពខាងក្រៅហាក់បីដូចជាថាព្រះឯកពុទ្ធនឹងគ្មានអាណិតគាត់អីបន្តិចសោះ ហ្នឹងទទួលទាំងអស់ពាក្យពាក្យខ្មែរយើងយើងយើងយើងប្រើពាក្យតែមកយើងលោកគ្រូណាបេះពីមាត់ពលរដ្ឋពីកគ្នា គ្នាខំចង់3ឆ្នាំ ខំចង់បាន បាយបពេលប៉ុណ្ណឹងបានមកហើយបែរជាមកគួងមុខមិនទៅបិណ្ឌបាតនៅណាមកបិណ្ឌបាតនៅមុខហ្នឹងតាមពិតយើងត្រូវឃើញអំពី ទឹកចិត្តរបស់ព្រះបជាពុទ្ធព្រោះតែលោកអនុគ្រោះនឹងហើយបានជាលោកនិមន្តទៅហ្នឹងអញ្ចឹងណាណាលោកចេញពីនិរោធសមាបត្តិមកលោកមានប្រតិប្រកបដោយមហាករណាធិគុណនោះគឺមានមានទឹកចិត្តអនុគ្រោះដល់នេបតភេតកៈហ្នឹងគិតថាបើសិនជាអឺនេបតភេតកៈបរោះហ្នឹងគាត់ហូបបាននឹងមួយឆ្អែតមកពេលប៉ុណ្ណឹងឯងណាឆ្អែតមកពេលប៉ុណ្ណឹង ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅគាត់មានបានអីទៀតអត់បានអត់បានអីទេដោយឡែកបើសិនជាលោកនិមន្តទៅប្រុសទៅបិណ្ឌទៅបិណ្ឌបានលេផតបេតកៈជ្រះថ្លាដាក់បាតលោកហើយអស់អស់បាយមួយពេលនឹងមែនអស់ថ្លៃឈ្នួល3ឆ្នាំមិនមែនក៏ប៉ុន្តែនាផតបេតកៈនឹងនឹងបានទទួល ផលបច្ចុប្បន្នទៅជាមានទ្រព្យសម្បត្តិមហាសាលនឹងព្រះបជាកពុទ្ធលោកអនុគ្រោះអញ្ចឹងលោកមិន លោកមិនអនុគ្រោះដោយបាយមួយចានហ្នឹងមួយឆ្អែតហ្នឹងទេគឺលោកអនុគ្រោះទ្រព្យសម្បត្តិពេលដែលដាក់បាតហើយនឹងបានទទួលផលបច្ចុប្បន្នហើយនឹងទទួលសេចក្តីសុខទៅក្នុងបរិលោកទៀតឃើញទេលោកអនុគ្រោះខ្លាំងមែនទេណាណាចឹងបានពេលដែលលោកអឺទទួលចង្ហាន់ហើយមានបតបតកៈហ្នឹងមហាជននៅក្នុងនគរហ្នឹងសរសើរអស្ចារអស្ចាររហូតដល់កាន់តែថៃឆ្ងល់ឆ្ងល់សួរពួក អ្នកបម្រើថាកុកសំលេងចេះដៃហូរកជ្រៀមនឹងសំលេងស្អីគេបានអ្នកបម្រើប្រាប់ថានាផតតកតកៈហ្នឹងគាត់អាចបានបរិភោគបាយបាយាហ្នឹងទេគាត់ដាក់បាព្រះបជាកពុទ្ធហ្នឹងហើយពេលហ្នឹងហើយដែលក្រុមទេវថៃថាគាត់ជាអ្នកមានទ្រព្យសម្បត្តិប៉ុណ្ណឹងគាត់មិនដែលបានធ្វើទៀតអញ្ចឹងទេគាត់អត់ចៃបំគាត់អញ្ចឹងគាត់មានទ្រព្យសម្បត្តិប៉ុណ្ណឹងហេតុអីបានជាគាត់នឹកមិនឃើញក្នុងការធ្វើបំហ្នឹងហ្នឹងហើយសំបីតែ នេបតៈភេតកៈក៏សុំបាញ់មកដុំមិនអោយបងហ្នឹងហ្នឹងហើយស្ទើរតែឯងស្អីអាណាឯងនឹងមិនសំស៊ីបាយបាយយ៉ាងហ្នឹងទេក៏មកស្អីចង់បានបំបត្តិអីហ្នឹងមិនបាច់ទេទេហើយដល់ពេលនេបតៈភេតកៈគាត់បានស៊ីឈ្នួលហើយបានបាយមកចែកអេតហើយគាត់មិនព្រមហូបទៀតទេគាត់យកទៅដាក់បាតធ្វើឲ្យគាត់ធិបតីហ្នឹងញាក់ខ្លួនហ្មងបានហៅនេបតៈភេតកៈបរោះចូលគាត់ ចូលជួបហើយគាត់ចែកទ្រព្យសម្បត្តិទៅកដាលបានឡើងជាសថីឲ្យហូបក្រែបងហើយពេលដែលបានឡើងជាសថីហ្នឹងគេណាចង់ហូបប្រហែលក៏ហូបទៅហូបតាមមកពេលហូបជីវិតទៅគេណាហូបជីវិតទៅហើយមិនត្រូវតែបានហូបជីវិតទេសន្សំបនស្លាប់ទៅទៅគាត់ឋានសួគ៌ទៀតគេណាលេងក្រទេណាជាមហាលៀបរបស់នាបតបតកបរោះមិនមែនជាមិនមែនឥតលៀបទេ គឺជាមហាលៀបជាមហាលៀបរបស់នាបតបតកណាហ្នឹងគឺសូមណា អអរគុណណាស់ឥឡូវល្មមដល់ម៉ោងល្មមមួយម៉ោងកន្លះអូខេនឹងអរគុណច្រើនចំពោះគុណចាស់ទាំងពីរព្រះអង្គហើយនឹងញោមបានចូលរួមក្នុងឱកាសនេះគឺជាការធម្មទានមួយដ៏ល្អប្រសើរក្រៃលែងទាំងកណាមានសេចក្តីជ្រះថ្លាចំពោះធម្មកថាការសម្ដែងប្រទានធម៌ទេសនាខ្ញុំណាសូមអនុមោទនានៅបុត្រកុសលអរគុណចាស់ទាំងពីរព្រះអង្គហើយនឹងញោមបានចូលរួមក្នុងឱកាសនេះហើយនឹងសូមបន្ទើកុសលផលបុណ្យដល់បុព្វការីជនមេដាវេដាក្នុងដង្កូវបុណ្យ កាន់បនជុំបនជុំបណ្ដោះដែរហើយចឹងសូមឲ្យបានពីចំណែករួចផុតនៅ សង្សារទុក្ខគឺពលគឺព្រះនិព្វានជាទីបរមសុខកបីគ្លៀងគ្លៀតឡាយគ្រប់គ្រប់គ្រប់ព្រះអង្គសូមគ្រប់គ្នាសូមអរគុណច្រើនសូមថ្វាយបង្គំលាសូមចម្រើនពរលាគុំថ្វាយបង្គំលាចូលទីសិននៅកណ្ដឹងធ្វើបនកាត់បែបណាហ៎អាអនឡាញអូកាន់បិណ្ឌតាមអនឡាញអឺសួរទៀតអា អនឡាញប៉ុន្តែបោលោកប្រកាសឲ្យថាធ្វើបន់តាមអនឡាញអនឡាញហ្នឹងបានន័យថាញាតិញោមពិតបរិស័ទអ្នកម្ចាស់ដើមទានប្រធានដើមវេនហ្នឹងគាត់ប្រមូលគ្នាគាត់បច្ច័យបន់ហ្នឹងតាមលទ្ធិជ្រះថ្លាមក10 20 100អីជាដើមហ្នឹងដើម្បីយើងមកចូលក្នុងក្រុមវេនរបស់គាត់ហើយគាត់ប្រមូលមកតំណាងមកតែម្នាក់ឬក៏ពីរនាក់អីអញ្ជើញមកវត្តហើយ ហើយលោក live ផ្ទាល់ឧទ្ទិសប៉ុនហ្នឹងតាមសូត្រធរតាមតាមអនឡាញដើម្បីញញោមអនុមោទនាដូចញញោមផៃអង្គមពីផ្ទះមកអញ្ចឹងដែរតែបានទៅធ្វើអញ្ចឹងដែរធ្វើប៉ុនតាមអនឡាញមកណាមកធ្វើអនឡាញអេមានសំណួរសួរទៀតហើយមានសំណួរសួរទៀតហើយហ្នឹងតទៀតអញ្ចឹងសប្តាហ៍ក្រោយមានសំណួរសួរទៀតហើយប៉ុនតាមអនឡាញអូខេហ្នឹងអានោះចាំធម្មយាធិបតីហ្នឹងចាំក្រោយអញ្ចឹងសប្តាហ៍ក្រោយយើងបន្ត នៅវិធានបទដដែលមិនតាន់ចប់ទេ យើងពួកញាតត្រូវតាមអនឡាញដែរហ្នឹងអរគុណណាណាស់ណាស់បាយគុំលៀសបាទណាស់បាយគុំលៀសគុំចាបាទបាទទូញោមជប់នេះសប្តាហ៍ក្រោយ